សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Cambo ST ហើយនេះគឺជាវីដេអូទី1របស់ខ្ញុំដែលខ្ញុំនឹងចែករំលែកអំពីរបៀបនៃការដំឡើង macOS នៅលើ laptop របស់ខ្ញុំដែលឲ្យវាដំណើរការទៅលើ operating system តែម្ដងតែវិធីសាស្ត្រនេះគឺយើង អាចដំណើរការលឿនដូចជា Mac OS អញ្ចឹងអូខេឥឡូវកុំឲ្យ ខាតពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាអូខេឥឡូវជំហានទី1គឺខ្ញុំត្រូវការឲ្យអ្នកទាំងគ្នាមាន USB ចាប់ពី 16GB ឡើងទៅចំនួន2 ដែល USB ទី1គឺយើងនឹងធ្វើការ boot ទៅកាន់ Windows 11ហើយ USB ទី2គឺយើងសម្រាប់ boot ទៅកាន់ Mac OS អូខេឥឡូវយើងក្លែងមកកាន់អេក្រង់ laptop របស់យើងទាំងអស់គ្នាហើយយើងចូលមកកន្លែងរូប window ហ្នឹងហើយយើង search ពាក្យថា system information ដើម្បីដឹងថាម៉ាស៊ីនរបស់យើងហ្នឹងដំណើរការទៅលើ mode អីគេដែល laptop របស់ខ្ញុំហ្នឹងគឺវាដំណើរការទៅលើ legacy mode ដែល laptop ខ្លះទៀតអាចនឹងដំណើរការទៅលើ UEFI mode ហើយ legacy mode ហ្នឹងគឺមានន័យថា disk របស់យើងហ្នឹងជាប្រភេទ disk MBR តែ UEFI mode គឺជាប្រភេទ disk GPT តែ GPT គឺស្រួលធ្វើអាហ្នឹងជាងគេអ្នកនរគ្នាតែ legacy ហ្នឹងគឺរឿងពិបាកចឹងហើយបានខ្ញុំលើកយក legacy មកបង្ហាញនៅក្នុងវីដេអូហ្នឹងមុនគេយ៉ាយើងចូលមកកន្លែង disk row មកយើងចូលមក property ហើយយើងចូលមកកាន់ពាក្យថា volume យ៉ាអ្នកនរគ្នាឃើញគឺ កតុយរបស់វា MBR ដែលមានពាក្យពេញថា Master Boot Record ហើយឥឡូវជំហានបន្ទាប់យើងចូលមកកាន់ជ្រោមរបស់យើងមកដើម្បីយើង download Windows 11ដែលយើងនឹងធ្វើការ download នៅលើ website original របស់វាហ្មងគឺ Microsoft ដែល link ខ្ញុំនឹងដាក់នៅក្រោម description ឲ្យអ្នកនរគ្នាយើងវាយពាក្យថា Microsoft Windows 11មក យកវាយតាមខ្ញុំហ្នឹងមកក៏បានអ្នកនរគ្នាបើសិនជាអ្នកនរគ្នាអត់ចង់ចុច link យើងចូលមកកាន់កន្លែង download Windows 11 Microsoft ហ្នឹងមកហើយយើងអូសមកខាងក្រោមអូសមកខាងក្រោមមករហូតដល់យើងឃើញពាក្យថា download Windows 11 disk ISO យើងចុចទៅលើពាក្យ download ហើយយើងរងចាំវាមួយផ្លែតហើយយើង choose ទៅលើ language ណាដែលយើងត្រូវការភាគច្រើនគឺយើងយក international language មកអ្នកនរគ្នាយើងចុចពាក្យថា confirm ហើយយើងចុចទៅលើ64 bit download មកហ្នឹងហើយគឺវាមានទំហំខ្ទង់ 5G ជាងដែលខ្ញុំបាន download ហើយអ្នកនរគ្នាខ្ញុំអត់ចង់ឲ្យខាតពេលវេលាយូរទើបខ្ញុំធ្វើការ download ទុកមុនយ៉ា yeah. ឥឡូវបន្ទាប់ពីយើងមាន ISO Windows 11នឹងហើយគឺយើងនឹងត្រូវការ download អឺនេះ download Rufus នេះដើម្បីដើម្បីធ្វើការ boot ទៅកាន់ Windows 11យកយើង download អាហ្នឹងមកអាហ្នឹងគឺតិចមេទេគឺតាមតែ1 G អឺច្រឡំគឺតាមតែ1មេទេយ៉ាឥឡូវយើង download ហើយហើយបន្ទាប់ពីយើង download ហើយគឺយើងដោត USB ទី1របស់យើងចូលមកដើម្បីធ្វើការ boot មកកាន់ Windows 11ឥឡូវខ្ញុំធ្វើការ copy វាមកដាក់ខាងក្រៅមកអ្នកនរដើម្បីស្រួលការធ្វើការ boot ឥឡូវខ្ញុំនឹងដោតអឺយ៉ាដោត USB ទី1របស់ខ្ញុំចូលដែល USB ហ្នឹងខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតអ្នកនរគ្នាត្រូវការលុប USB ហ្នឹងត្រូវការលុប អីវ៉ាន់នៅក្នុង USB ហ្នឹងឲ្យហើយដើម្បីធ្វើការ format វាចោលយ៉ាតែយក USB ដែលមានទុកអីនៅក្នុងហ្នឹងមកគឺគឺនឹងខ្ទេចអស់ហ្មងណាហើយ USB ហ្នឹងគឺយើងនឹងយក USB ណាដែលមានទំហំចាប់ពី 16GB ឡើងទៅហ្មងលេខ្ញុំនឹងធ្វើការ format វាចោលឲ្យអ្នកនរគ្នាឃើញបន្ទាប់ពី format ហើយយើងចូលមកកន្លែង download របស់យើងមកចូលទៅក្នុង Rufus ហ្នឹង ហើយយើងចុចទៅលើ run as administrator មកហើយបន្ទាប់មកអីដែលយើងត្រូវធ្វើបន្ទាប់គឺយើង select ទៅលើ USB ណាដែលយើងដាក់មកហើយបើសិនជាយើងមាន USB 2គឺយើងប្រយ័ត្នច្រឡំហើយយើងចុចទៅលើពាក្យ select ហើយចូលមកកន្លែង download ហ្នឹងមកហើយយើង click មកលើ Windows 11 .iso ហ្នឹងមកហើយអឺយ៉ាគឺវាមានទំហំខ្ទង់ 5G ជាង ឬធ្វើការ download ក៏យូរគួរសមដែរណាគ្នាហើយយើងចុច open មកហើយនេះកន្លែងនេះដែលខ្ញុំបញ្យល់អ្នកនរគ្នាមិញអីទៅ MBR អីទៅ GPT បើម៉ាស៊ីនរបស់យើង run ទៅលើ MBR យើងដាក់ MBR បើសិនជា GPT គឺយើងដាក់ថា GPT ប៉ុន្តែខ្ញុំចង់ឲ្យអ្នកនរគ្នាធ្វើតាមខ្ញុំគឺដាក់ទៅលើ MBR ដែលជាប្រភេទម៉ាស៊ីនដូចគ្នាដែលជាប្រភេទម៉ាស៊ីន Dell Inspiron ស៊េរីចាស់ហ្នឹង យ៉ាគឺវា run ទៅលើ legacy គឺយើងនឹងធ្វើការ boot ទៅលើ MBR ហើយយើងអង្គុយចាំវាខ្ទង់ប្រហែលជាអឺ20នាទីអីទៅវានឹងធ្វើការ boot ហើយឯអ្នកនរ ខេឥឡូវបន្តពីយើងធ្វើការបូតចប់ហើយយើងចុចខ្វែងមកអ្នកនរគ្នាហើយបញ្ជាក់ម្ដងហើយម្ដងទៀតគឺយើងត្រូវការដោត USB យើងឲ្យជាប់នៅក្នុងកុំព្យូទ័ររបស់យើងតាមដក USB ចេញបន្ទាប់មកយើងនឹងធ្វើការបិទម៉ាស៊ីនរបស់យើងតែម៉ាស៊ីនរបស់ខ្ញុំគឺ Dell អញ្ចឹងគឺខ្ញុំចុច App to នៅពេលដែលយើងចុចបើកមកគឺយើងចុច App to ហើយម៉ាស៊ីនខ្លះទៀតគឺយើងនឹងអាចចុច Delete key ឬមួយក៏អីតែតាមប្រភេទម៉ាស៊ីនខុសៗគ្នា ឥឡូវអ្នកនរគ្នាដែលមានម៉ាស៊ីនដែលគឺធ្វើតាមខ្ញុំហ្នឹងមកហើយបើម៉ាស៊ីនផ្សេងផ្សេងទៀតអ្នកនរគ្នាអាចមានចម្ងល់អីអាចសួរខ្ញុំនៅខាងក្រោមហ្នឹងបានឬមួយក៏អាចចូលទៅក្នុង link Telegram របស់ខ្ញុំបាននៅខាងក្រោមហ្នឹងខ្ញុំនឹងដាក់ឲ្យអ្នកនរគ្នាអាកន្លែង source boot ហ្នឹងយើង disable វាចោលមកអ្នកនរគ្នាហើយបើសិនជាកន្លែងនេះមាន legacy គឺយើងបើកវាមកហើយមាន UI ហើយក៏យើងបើកវាដែរហើយបន្ទាប់ពីហ្នឹងមកយើងចុច uh, yeah exit and change ឥឡូវខ្ញុំ save វាមួយសិនណាបញ្ជាក់ថាខ្ញុំបានកែគុណម៉ាស៊ីននឹងហើយហើយមកយើងចុច yes មកហើយយើងចូលទៅកន្លែង exit and change នឹងម្ដងទៀត yeah ហើយបន្ទាប់ពីយើងចុច exit and change ហើយម៉ាស៊ីនវានឹងធ្វើការបិទបន្ទាប់ពីបិទមកយើងចុច key F12 ឲ្យជាប់នៅនេះ ហើយបន្ទាប់មកយើងចូលទៅកាន់ US USB របស់យើងមកវានឹង load បែបនេះនៅពេលវា load បែបហ្នឹងហើយយើងចុចពាក្យថា next ហើយចុចពាក្យថា install now អូខេរងចាំវា implant អាកន្លែងហ្នឹងដូចជា U ដែរអ្នកនរគ្នាហើយក្នុងវីដេអូហ្នឹងខ្ញុំរៀងកាត់កាត់ឲ្យទេដើម្បីកុំឲ្យស៊ីម៉ោងច្រើនពេកអាកន្លែងនេះខ្ញុំចុចពាក្យថា I don't have product key ដល់មកយើងចុចយកមួយណាក៏បានតាមដែលយើងចូលចិត្ត Windows 11 Home 11 Pro 11អីក៏ដោយជាមួយណាក៏បានដែរបន្ទាប់មកយើងចុចពាក្យថា next ពេលដែលយើងរើសយក Windows ដែលយើងចូលចិត្តហើយយើងចុចពាក្យថា next ហើយវានឹងចូលមកកាន់ផ្ទាំងមួយនេះតែផ្ទាំងមួយហ្នឹងគឺវាមិនអាចឲ្យយើង install Windows 11បានទេឥឡូវយើងចុច key របស់យើងចុច ពាក្យថា ship បូកជាមួយនឹង f10 ហើយយើងវាយអក្សរមកតាមខ្ញុំមកខ្ញុំនឹងដាក់អក្សរហ្នឹងនៅតាមនៅលើអេក្រង់ឲ្យអ្នកនរគ្នាមើលឲ្យច្បាស់ដើម្បីកុំឲ្យច្រឡំយ៉ាឥឡូវយើងចូលមកកន្លែងអឺកន្លែងនេះ local machine ហ្នឹងមកអ្នកនរគ្នាចូលមកកន្លែង local machine ហ្នឹងមកយើងចុចបើក tab វាមកហើយយើងចូលមកកាន់ពាក្យថា system ហើយយើងបើក tab system មួយទៀតយើងចូលមកកន្លែងពាក្យថា set up យើងបើក tab set up មួយទៀតហើយយើងបង្កើតពាក្យថា new new ហើយចូលទៅ key យ៉ាហើយកន្លែងហ្នឹងគឺរៀងញ៉ៃញ៉ៃតិចអ្នកនរគ្នាគាត់ថាកន្លែងហ្នឹងគឺយើងនឹងធ្វើការ bypass ដើម្បីចូលទៅកាន់ Windows 11បានហើយម៉ាស៊ីនរបស់យើងវាអត់វាអត់ support ចឹងណាឥឡូវយើងវាយពាក្យថា lab config tapi lapon phơi hơi dân bậc ca như môi tiết tại dạ, yeah, so với lại nó nhẹ nhàng nhưng ai làm đại thì hơi bay tam nhau món này đọc nghĩa bài phá nhà dạ, bài phá đấy sauce sauce boot sauce boot check yeah dạ, bờ à thông như mai à so thông សរតូចវាយអក្សរតូចវាយដូចខ្ញុំមកអ្នកនរគ្នាហើយបន្តមកយើងចុចពាក្យថាខ្ញុំទាញធំតិចយ៉ាងពាក្យហ្នឹងណាអ្នកនរគ្នានេះ modify ហើយយើងកន្លែង zone ហ្នឹង value zone នេះយើងដាក់លេខ1ហើយយើងចុចពាក្យថា OK ហើយយើងបង្កើតមួយទៀតយើងបង្កើត new មួយទៀតមកយើងចូលទៅទៅកន្លែង D32 ហ្នឹងដូចគ្នាហើយយើង សរសេរពាក្យថា bypass T TMP check អូ TPM check យ៉ាអក្សរធំដាក់អក្សរធំបញ្ជាក់ថាបាទអក្សរតូចយើងដាក់អក្សរតូចដាក់កុំឲ្យច្រឡំណាអ្នកនាងមើលច្បាស់ឥឡូវយើងវាយអាកន្លែង value នេះដាក់លេខ1ដូចគ្នាចាឥឡូវសម្រាប់ហើយយើងចុចខ្វែងមកតើយើងចុចខ្វែងមកយើងចុចខ្វែងអានេះដូចគ្នា អា CMD ហ្នឹងយើងខ្វែងដូចគ្នាយ៉ាងហើយយើងថយទៅក្រោយអាកន្លែងរើស window មកយ៉ាងហើយយើងចុចនិចម្ដងទៀតវានឹងធ្វើការផុតអាកន្លែងដែលពាក្យថាវាឲ្យយើង install ហើយចឹងឥឡូវយើង install វាបានហើយយើងចុច create មកចុចនិចមកទៀតចូលមកកន្លែង advanced បាទអ្នកខ្ញុំមាន D ច្រើនរៀងញ៉ៃញ៉ៃជាងខ្ញុំតែខ្ញុំមានតែ D មួយទេគឺ D0 គឺមានតែ D ទី1ទេ ម៉ាស៊ីនខ្លះទៀតអាចនឹងមាន D2 ដោយសារតែមាន SD មួយមាន HD មួយតែឥឡូវយើង clean D0 មកធ្វើតាមគ្នាក៏បានខ្ញុំចូលមក dispatch ខ្ញុំនឹងដាក់អក្សរឲ្យអ្នកនាងមើលឲ្យច្បាស់នៅលើអេក្រង់ហ្នឹងមកហើយយើងបន្តមកយើងបាយពាក្យថា list disk ដើម្បីដឹងថា disk របស់យើងនៅក្នុងម៉ាស៊ីនហ្នឹងមានប៉ុន្មានឥឡូវយើងចុចពាក្យថា cell d0 ដើម្បី select ទៅលើ disk ទី1របស់យើងហើយយើងចុចពាក្យថា clean ហើយវានឹងធ្វើការសម្អាត disk ហ្នឹងសម្រាប់ធ្វើការ boot ទៅកាន់ Windows 11ហ្មងយ៉ាងណារបស់នេះឥឡូវយើង clean វាហើយយើងចុច file មកតបមកយើងចុច refresh មួយដើម្បីឲ្យឃើញថា disk របស់យើងបាន clean ហើយស្អាតហើយវាអត់មានពាក់ព័ន្ធអីជាមួយម៉ាស៊ីនចាស់ទៀតទេយ៉ាងឥឡូវយើងចុច new មកកន្លែងហ្នឹងខ្ញុំចុច apply យកហ្មងខ្ញុំចុចយកតា ត្រៃតែមួយទេដើម្បីបូតទៅកាន់ window ហ្មងហើយចាំទៅដល់ window ចាំខ្ញុំបែងចែក DT 1សម្រាប់ធ្វើអី DT 2សម្រាប់ធ្វើអីនៅក្នុងហ្នឹងហ្មងអ្នកនរអូខេឥឡូវយើងរងចាំវាមួយផ្លែតមកចាំចប់ពីហ្នឹងចាំខ្ញុំបញ្យល់អ្នកនរទៀត យ៉ានអារម្មណ៍គ្នាបន្ទាប់ពីយើងរងចាំមកយូរមកយើងឃើញនៅលើអេក្រង់យើងបែបនេះគឺយើងចុចទៅលើពាក្យថា United States ហើយយើងចុច Yes ហើយបន្ទាប់មកខ្ញុំអូសទៅលើ United States ម្ដងទៀតដើម្បីឲ្យ keyboard របស់ខ្ញុំវា support ជាមួយនឹង international keyboard ខ្ញុំចុចពាក្យថា yes មួយទៀតហើយចុច skip បញ្ជាក់អ្នកនរគ្នាកន្លែងនេះគឺ Windows 11មិនអាចឲ្យយើងដំណើរការទៅមុខបានទេបើសិនបើយើងអត់មាន internet អញ្ចឹងខ្ញុំមានវិធីសាស្ត្រដើម្បី skip កន្លែងហ្នឹងអ្នកនរគ្នាគ្រាន់តែចុចតាមខ្ញុំមកចុច shift បូក up 10យ៉ាងខ្ញុំនឹងចុចហើយខ្ញុំនឹងដាក់អក្សរហ្នឹងនៅលើអេក្រង់ឲ្យអ្នកនរគ្នាឃើញព្រោះអីនៅកន្លែងនេះខ្ញុំថតអត់បានច្បាស់ទេខ្ញុំសន្តោសផងកន្លែងហ្នឹងយ៉ាបន្ទាប់ពីយើងចុចពាក្យហ្នឹងមកហើយយើងចុច enter វានឹងចូលមកកាន់ task manager ហើយបន្ទាប់មកយើងចុចទៅលើពាក្យថា more detail ដើម្បីយើងមើល ទៅលើអឺដើម្បីយើងស្វែងរកទៅលើពាក្យថា network connection flow ហើយនៅពេលដែលយើងឃើញ network connection flow ហ្នឹងមកយើងចុច end វាមកអ្នកនរបញ្ឈប់ដំណើរការ network connection flow ហ្នឹងមកគឺវានឹង skip កន្លែងហ្នឹងឲ្យយើងហើយយើងចុចខ្វែងមកយ៉ាឥឡូវយើងវាយឈ្មោះអឺ device ដែលយើងចង់ដាក់ហ្នឹងមកគឺខ្ញុំចង់ដាក់ឈ្មោះថា Windows 11ហើយអ្នកនរអាចដាក់ឈ្មោះអ្នកនរបាននៅកន្លែងហ្នឹង yeah យើងចុចពាក្យថា next កន្លែង password នេះចង់ដាក់ក៏បានមិនដាក់ក៏បានហើយកន្លែងនេះខ្ញុំចុចពាក្យថា next ទៀតមកចុច next ទៀតមក yeah ចុច accept ហើយយើងរងចាំវាតិចទៀតអ្នកនរគ្នាហ្នឹងហើយអាកន្លែងហ្នឹងក៏រៀងយូរដែរវាយូរគួរសមបើតាមដែលខ្ញុំអង្គុយចាំហ្នឹងខ្ទង់រយៈពេលហ្នឹងដូចជា 30នាទីអីដែរអ្នកនាងអានេះខ្ញុំដាក់វីដេអូគុណនឹង8ទេអ្នកនាងដើម្បីឲ្យវីដេអូនឹងលឿនកុំឲ្យខាតពេលអ្នកនាងអង្គុយចាំបើសិនជាខ្ញុំដាក់វីដេអូទាំងស្រុងនឹងហ្មងមិនដឹងស៊ីប៉ុន្មានម៉ោងទេហ្មងតែធ្វើវីដេអូនឹងចប់ ខេឥឡូវអ្នកនរគ្នាបន្ទាប់ពីយើងក្រុមចាំអាយុមកយើងចូលមកកាន់ Windows 11របស់យើងហើយយើងចុចមកលើ logo Windows 11ហ្នឹងមកចុចមកស្ដាំហើយយើងចូលទៅកាន់ពាក្យថា Signature ដើម្បីធ្វើការបែងចែក disk ដែលខ្ញុំប្រាប់អ្នកនរគ្នាមុនហ្នឹងឥឡូវខ្ញុំនឹងបរៀនអ្នកនរគ្នារបៀបនៃការបែងចែក disk អូខេឥឡូវយើងរងចាំវាបន្តិចទៅយើងយូរបន្តិចដោយសារអីយើងទៅតែ boot Windows មកដំបូងអញ្ចឹងហើយវាអត់ទាន់មាន drive ណាដែលត្រូវស្គាល់ Windows យើងច្បាស់ សំបីតែពេលខ្លះពលឺរបស់យើងក៏អត់តាន់ភ្លឺដែរដោយសារតែត្រៃហ្នឹងអត់តាន់រ៉ាន់បានល្អអញ្ចឹងណាគេឥឡូវដោយសារតែខ្ញុំមានតែ D តែមួយទេមានតែ D 0មួយទេ D 0របស់ខ្ញុំហ្នឹងមានទំហំ 465G ហើយខ្ញុំចង់បាន D ថែមទៀតចំនួន 300G ដើម្បីរ៉ាន់ទៅកាន់ macOS អញ្ចឹងណាអ្នកគ្នាចាឥឡូវយើងយើងចូលមកកាន់ calculator មកយើងចុចនៅក្នុងទូរស័ព្ទរបស់យើងក៏បានដែរអ្នកនាង ប៉ុន្តែនេះខ្ញុំចង់ show ទៅប្រាប់អ្នកនរគ្នាថាអឺយើងបែងចែកឌីហ្នឹងយើងគិតមិនយ៉ាយើងគ្រាន់តែចុចទំហំឌីដែលយើងចង់បានគុណជាមួយនឹង10គុណ24មកយើងនឹងបានឌីដែលយើងចង់បានហើយអ្នកនរគ្នាយ៉ាឥឡូវខ្ញុំចង់បាន 300G ខ្ញុំចុច300គុណឲ្យ10 24 យ៉ាហើយយើងឃើញតម្លៃហ្នឹងគឺយើងយកមកទៅសេនៅក្នុងកន្លែងនេះមកយើងនឹងបានទំហំ LED ដែលយើងចង់បានហើយហើយបើសិនជាអ្នកនរគ្នាចង់អឺបង្កើតត្រៃថ្មីអ្នកនរគ្នាត្រូវធ្វើអញ្ចឹងដូចគ្នាយ៉ាហើយបន្ទាប់មកយើងចុចយើងឃើញអាខាងនេះមានត្រៃ C អាខាងនេះអត់ទាន់មានត្រៃទេតែយើងគ្រាន់តែចុចមកស្ដាប់មកលើវាមកយើងចុចពីថា new sample volume ហើយយើងចុច next មកហើយយើងទៅរើសត្រៃវាមក ត្រៃ C គេមានហើយអញ្ចឹងយើងមិនអាចយកអក្សរ C បានទេយើងយកអក្សរផ្សេងពីក្រៅពីអក្សរ C អូខេអាកន្លែងនេះយើងដាក់ឈ្មោះវាមកខ្ញុំដាក់ឈ្មោះវាថា Mac OS យ៉ាងហើយចុច next មកហើយចុច finish រងចាំវាបំផ្លាត់វានឹងធ្វើការឲ្យយើងហើយអ្នកនេះអូខេឥឡូវខ្ញុំឧទាហរណ៍ឲ្យអ្នកគ្នាមើលមួយទៀតខ្ញុំឧទាហរណ៍5ឲ្យមេចោះឥឡូវយើងចុចកន្លែងត្រៃ C របស់យើងមិញមកហើយយើងចុច string volume ហ្នឹងមកហើយខ្ញុំចុចចំនួន500មេតាមពិតទៅ500មេហ្នឹងខ្ញុំមិនបាច់ធ្វើទេណាខ្ញុំណាខ្ញុំមិនបាច់ធ្វើតាមខ្ញុំទេអានេះខ្ញុំគ្រាន់តែឧទាហរណ៍ទេយ៉ាឥឡូវយើងបាន500មេពណ៌ខ្មៅយើងទុកចោលអាហ្នឹងឯងយើងចង់ឲ្យវាចូលទៅវិញក៏បានដែរណានេះកន្លែងហ្នឹងខ្ញុំអត់បាន show ប្រាប់អ្នកនរថាយើងចង់ឲ្យ500មេចូលទៅវិញយើងធ្វើរបៀបម៉េចទេ តែឥឡូវយើងកុំខ្វល់ពីរឿងហ្នឹងយើងចូលមកជំហានបន្តរបស់យើងយើងចូលមកកាន់អ៊ីនធឺណិតមកហើយយើង download កម្មវិធីមួយដែលមានឈ្មោះថា GPT FDIS អូខ្ញុំភ្លេចប្រាប់អ្នកនរគ្នាមួយទៀតពេលដែលយើងចូលមកកាន់ Windows ដំបូងអញ្ចឹងយើងអត់តានមានអឺ file zip ដើម្បីបំលែងទេឥឡូវយើង download អានេះមួយមកយើងវាយពាក្យថា WinRAR មកយ៉ា ចំនួន40ថ្ងៃដំបូងគឺគេ free ឲ្យយើងប្រើអ្នកនរឥឡូវយើង download អា free នឹងប្រើសិនមកយើង download វាមកចាយើងប្រើបាន40ថ្ងៃប៉ុន្តែបើយើងចង់ crack ចង់អីទៀតយើង search មើលបន្ថែមខ្លួនឯងកន្លែងហ្នឹងខ្ញុំអត់ចង់បរៀនពីរបៀប crack របៀបអីទេនេះឥឡូ w យើងចូលមកកាន់ GPT disk ហ្នឹងមកហើយយើងចុចទៅលើពាក្យថា download ហើយរងចាំវា5 second វានឹងធ្វើការ automatic download ឲ្យយើងឯងអ្នកនរគ្នាហើយអ្នកនរគ្នាចូលទៅកាន់កន្លែង try download install Cipra install អីតាមហ្នឹងមកខ្ញុំ skip អាកន្លែង install ហ្នឹងតិចកុំឲ្យវាស៊ីពេលពេកជាឥឡូវយើងបានអា Cipra ហ្នឹងហើយយើងទាញអា GPTD ហ្នឹងមកដាក់នៅលើអេក្រង់មកដើម្បីស្រួលមើលឥឡូវយើងចូលបើកវាមក តោះពីយើងចូលបើកមកបើសិនជាម៉ាស៊ីនរបស់យើងរ៉ានទៅលើ64 bit យើងចុចទៅលើ64 bit ឥឡូវខ្ញុំបរៀនរបៀបនៃការ check យើងចូលមកកន្លែង search មកយើងវាយពាក្យថា system information ដើម្បី check មើលតាមម៉ាស៊ីនរបស់យើងហ្នឹង64 bit ឬក៏32 bit ចាម៉ាស៊ីនរបស់ខ្ញុំនៅតែ legacy ទេអ្នកនរគ្នាខ្ញុំចង់បំលែងវាទៅ UEFI ឥឡូវហ្នឹងហើយអ្នកនរគ្នាឃើញគឺវារ៉ាន់ទៅលើ64 bit អញ្ចឹងខ្ញុំទាញអា G GFD 64ហ្នឹងចេញមកក្រៅហើយកន្លែងហ្នឹងយើងធ្វើការ copy វា copy ដាក់ចូលទៅក្នុង drive C តែក្នុងវីដេអូនេះខ្ញុំរកកន្លែង copy អត់ឃើញអ្នកនរគ្នាដោយសារតែខ្ញុំចូលមក Windows 11ដំបូងយ៉ាខ្ញុំវិធីសាស្ត្ររបស់ខ្ញុំគឺចូលមកកន្លែង disk PC ហ្នឹងមកហើយចូលមក drive C ហើយបន្តមកទាញវាដាក់ចូលហ្មងអាហ្នឹងមិនស្មើពាក្យថា copy ទេគឺស្មើពាក្យថា move ហើយយើងចុច continue មកវានឹងចូលមកកន្លែងហ្នឹងហើយអ្នកគ្នាចាឥឡូវយើងបានអាហ្នឹងចូលមកក្នុងកន្លែងហ្នឹងហើយហើយបន្ទាប់មកគឺយើងបិទ window របស់យើងមក shut down មកហើយកុំភ្លេចយើងដោត USB window របស់យើងនឹងចូលទៅក្នុងហ្នឹងអ្នកគ្នាដោតហើយយើងចុចបើកមកវិញហើយយើងចុច app 12មកចុចដូចមុនហ្នឹងហើយយើងចូលមកកាន់ USB bootable របស់យើងហ្នឹងមក វានឹងនាំយើងមកកាន់កន្លែង install Windows 11សារថ្មីឡើងវិញតែអ្នកនរគ្នាកុំភ័យយើងមិន install Windows 11ឡើងវិញយើងគ្រាន់តែចង់ចូលមកកន្លែង command prompt មុនពេលដែលយើងបើក PC ទេវិធីសាស្ត្រហ្នឹងបើអ្នកនរគ្នាចេះវិធីសាស្ត្រផ្សេងដើម្បីចូលមកកន្លែងហ្នឹងបានកាន់តែល្អតែកន្លែងហ្នឹងខ្ញុំអត់ចង់ឲ្យស្មុគស្មាញគឺខ្ញុំដោនដោតដោតអា USB Windows 11យើងចូលមកហើយយើងបើកវាមក បន្ទាប់ពីយើងបើកវាមកយើងចូលទៅកន្លែង next មកហើយយើង repair វាទៅគឺបានហើយអ្នកនេះយ៉ាចុច next មកយើងកំតាន់ចុច install ណាយើងចុច repair យក computer អូខេឥឡូវយើងចុចមកកន្លែងពាក្យថា troubleshoot អូខេបន្ទាប់ពីយើងចុចពាក្យថា troubleshoot ហ្នឹងមកយើងចូលមកកាន់ command prompt យ៉ាហើយអ្នកនរគ្នាអាចមើលការសរសេររបស់ខ្ញុំបានខ្ញុំនឹង zoom វាច្បាស់បន្តិចហើយខ្ញុំនឹងសរសេរអក្សរនៅលើអេក្រង់ហ្នឹងឲ្យអ្នកនរគ្នាកាន់តែច្បាស់ជាងហ្នឹងទៀតអូខេកន្លែងនេះរៀងព្រាលទៀតអ្នកនរគ្នាដោយសារតែខ្ញុំ zoom ពីចម្ងាយមកយើងចុចពាក្យថា this part ហើយយើងរងចាំវាបន្តិចមកយើងវាយពាក្យថា list this ហើយយើងចុចពាក្យថា select this row មកហើយសរសេរពាក្យកាត់ថា cell this row ដើម្បី select ទៅលើ disk ទី1របស់យើងយ៉ាបន្ទាប់ពីយើង cell list 0ហ្នឹងមកយើងចុចពាក្យថា list path ដើម្បី check មើលថា list partition ដើម្បីដឹងថា partition របស់យើងមានប៉ុន្មានខ្លះអ្នកនរគ្នាជាឥឡូវហ្នឹងកន្លែងហ្នឹងយើងគ្រាន់តែដឹងទេថា partition ទី1ជាអី partition ទី2ជាអីហើយ partition ទី1ទំហំ50មេហ្នឹងគឺសម្រាប់ຕົកទិន្នន័យខ្លះខ្លះដែលយើងអត់ដឹងទេ background ហើយ partition ទី2ហ្នឹង 164G ហ្នឹងគឺជាអឺ try C របស់ខ្ញុំឥឡូ w យើង exit this part មកអ្នកនរគ្នា បន្ទាប់ពីយើងចុចពាក្យថា exit មកអ្នកនរគ្នាវាយតាមខ្ញុំចុចពាក្យថា cd space slash d យ៉ា slash d ហើយយើងចុចតេស្តមើលថាតារា IC របស់យើងមានផ្ទុកនេះអត់យើងចុច enter មកហើយបន្ទាប់មកយើងចុចពាក្យថា dir ទៀតដើម្បីចូលទៅកាន់ disk ហ្នឹង check មើលថាតើយើងមានផ្ទុកអា នេះអត់ EHE របស់យើងអត់នេះអត់ឃើញទេណាគ្នាយើងអត់ឃើញទេតតរពាក្យថាអឺ GF this 64.exe ហ្នឹងអាហ្នឹងតាមយើងឈប់កន្លែងហ្នឹងណាគ្នាឥឡូវយើងវាយ time ទៀតមកយើងចូលទៅកាន់តារ៉ៃ D ម្ដងហើយយើងចុច enter ហើយយើងចុច dir ដើម្បីចូលទៅមើលនៅក្នុងតារ៉ៃ D ហ្នឹងមានទុកអាអីដែលយើងខំពីទៅទុកនៅហ្នឹងអត់ ចាឥឡូវអត់ឃើញទៀតហើយអ្នកគ្នាអត់ឃើញទេឥឡូវយើងចូលទៅកាន់តរៃ E ម្ដងតរៃភាគច្រើន C D E ទេអ្នកគ្នាមានតែប៉ុណ្្នឹងហើយបើខ្លះទៀតអាចលោកទៅដល់ F បើសិនជាយើងរត់ឃើញយើងអង្គុយរមើលតរៃនោះដល់ឃើញមកអ្នកគ្នាយើងចុច DIR ទៀតមកយ៉ាឥឡូវខ្ញុំឃើញហើយអ្នកគ្នាឃើញអត់ GD64.exe ហ្នឹងហើយអញ្ចឹងមានន័យថា ត្រៃស៊ីនរបស់ខ្ញុំដែលបូតទៅកាន់ window ហ្នឹងគឺមានឈ្មោះថាត្រៃ e យ៉ាឥឡូវយើងចូលមកកន្លែងនេះយើងវាយពាក្យថា gdis 64 .exe អូខ្ញុំវាយច្រឡំអូខេ .exe បន្ទាប់មកយើងចុចពាក្យលេខ0ហ្នឹងមកយើងចុចលេខ0ហើយចុចអាអាថ្មិញជ្រូក2ហ្នឹងអាថ្មិញកដល2ហ្នឹងមកតោះមកវានឹងសួរយើងហើយ why or not មានន័យថា yes or no យើងចុចថា yes ហើយកន្លែងនេះគេសួរសញ្ញាសួរហ្នឹងយើងចុចពាក្យថាហើយយើងទៅសេអក្សរថា W មកយ៉ាហើយយើងចុច Y ទៀតមកយ៉ាឥឡូវអឺ success ហើយអ្នកគ្នា The operation has complete successfully យកកន្លែងនេះយើងចុច dispatch មកអ្នកនាងតពី dispatch មកយើងចុច list list ទៀតមកយ៉ាងអ្នកនាងឃើញ disk របស់យើងបាន convert ទៅជា GPT disk ហើយស្រេចវាមានសញ្ញាផ្កាយនៅពីក្រោយហើយស្រេចឥឡូវយើង select disk 0ទៀតមកបន្ទាប់មកយើង list partition របស់វាទៀតមក list part ទៀតមក អ្នកនរគ្នាអាចវាយនៅលើនឹងបានតាមដែលអក្សរដែលខ្ញុំដាក់មកម្ដងមួយម្ដងមួយនឹងវាយឲ្យមើលច្បាស់ផងវាខុសអូខេបន្តមកយើងឃើញហើយនៅតែទេអត់តយើងអត់តមាន partition អីថ្មីទេយើង create នឹងសរសេរពាក្យថា create par pa par មកហើយយើងសរសេរពាក្យថា EFI ហើយយើងដាក់ size វាស្មើ 300G អើច្រឡំ 300G អើយ 500MB 500មេទៅ300មេហ្នឹងបានហើយអ្នកគ្នាតែឥឡូវហ្នឹងខ្ញុំដាក់ថាថាអឺ500មេទេយ៉ាឥឡូវយើង create វាស្រេចហើយតបពីយើង create វាហើយយើងធ្វើការ format វាអ្នកនរគ្នាសរសេរពាក្យថា format ហើយដក clear បន្តិច fs ស្មើ fat 32 FAT 32ទៅសេឲ្យជាប់គ្នាបន្តមកចុច space 1ទៅសេពាក្យថា quick ដើម្បីធ្វើការ format វាឲ្យរហ័សហើយយើងរងចាំវារហូតដល់អាកន្លែង0%ហ្នឹងលោតទៅដល់100%មកវា complete ហើយអ្នកនាងបន្តមកទៀតត្រៃមួយហ្នឹងវាជា EFI ត្រៃមែនប៉ុន្តែ Windows យើងអត់តាន់ស្គាល់ទេយើងត្រូវបង្កើតឲ្យវាលោតទៅជាអក្សរអីមួយសិនយើងត្រូវដោយទៅសេពាក្យថា assign letter n យ៉ា assign letter n ដើម្បីឲ្យត្រៃ EFI របស់យើងហ្នឹងមានឈ្មោះនឹងគេនឹងឯងដែរអ្នកនរគ្នាឥឡូវ EFI របស់យើងមានឈ្មោះមាន letter n អ្នកនរគ្នាឥឡូវយើង list volume ដើម្បីមើលថាត្រៃមួយណាដែលជាត្រៃ C មួយណាដែលជាត្រៃ N របស់យើងហ្នឹងធ្វើអីធ្វើអីយ៉ាអានេះគឺជាត្រៃ500មេដែលយើងបង្កើតមិញហ្នឹងគឺមានត្រៃ EFI ដែលតំណាងឲ្យត្រៃហ្នឹងឈ្មោះថាត្រៃ N ហើយត្រៃ E 164G នេះ គឺជាតរៃ window របស់យើងអ្នកនរគ្នាឥឡូវអីដែលអ្នកនរគ្នាត្រូវចាំហ្នឹងគឺថាចាំតរៃតរៃ n ចំនួន500មេហ្នឹងជាមួយនឹង window របស់យើង 164G ហ្នឹងមានឈ្មោះថាតរៃ e យើងត្រូវចាំតាពីហ្នឹងមកគឺយើងអាចទៅសេកូដមួយនេះចេញឯអ្នកនរគ្នាយ៉ាអ្នកនរគ្នាកុំច្រឡំអាកន្លែងហ្នឹងឃើញតរៃច្រើនអញ្ចឹងកុំច្រឡំឯសោះ យកយើងចុច exit ពី disk path ហ្នឹងមកបន្ទាប់មកយើងទៅសេពាក្យថា bcd boot boot ដក clear មកយើងទៅសេត្រៃ window របស់យើង window របស់ខ្ញុំ run ដោយត្រៃ e ខ្ញុំទៅសេត្រៃ e ហើយហើយចុចចុច2យ៉ាខ្ញុំបញ្ជាក់ឲ្យអ្នកគ្នាឃើញបន្ទាប់មកយើងអត់ដក clear ទេ យើងសរសេរសញ្ញានេះមួយមកទៅសេរពាក្យថា window window ដែលមានអក្សរ S ណាអ្នកគ្នាយ៉ាហើយយើង space មួយមកហើយយើង slash អាបែរមកខាងនេះវិញហើយយើងទៅសេរអក្សរ S តបមកអាត្រៃនេះឈ្មោះថាត្រៃ n ហ្នឹងគឺជា EFI ត្រៃរបស់យើងមិញហ្នឹងយ៉ាយើងទៅសេរអក្សរ n ហ្នឹងមកហើយរះមុខ2ផងយ៉ាតមក space មួយទៀត ហើយអក្សរ f all f all ហើយបន្ទាប់មក enter មកអ្នកគ្នាកន្លែង f all អ្នកគ្នាអាចទៅសេះអក្សរធំក៏បានអក្សរតូចក៏បានដែរខ្ញុំចុច enter មកហើយរងចាំវា template យ៉ាបន្ទាប់មកវានឹងលោតពាក្យថា boot file successful created អញ្ចឹងយើងគ្រាន់តែធ្វើការដក USB របស់យើងចេញពីកុំព្យូទ័រមកហើយយើងចុចបើកវាមកឡើងវិញមក យ៉ាយើងបើកវាមកវិញមកគឺវាដើរ Windows 11ឯណានេះហើយនៅពេលហ្នឹង operating system របស់យើងដំណើរការដោយ UEFI ពីមុនហ្នឹងយើងដំណើរការដោយ legacy ឥឡូវយើងដំណើរការដោយ UEFI អញ្ចឹងមានន័យថាយើងអាច boot Mac OS បានហើយណាគ្នាបន្ទាប់ពីយើងមាន UEFI ហើយ គ្នាឥឡូវអ្នកនរគ្នាគ្រាន់តែចូលមកកាន់ window យើងហើយចូលមកកាន់ internet ហើយអ្នកនរគ្នាចូលមក link នៅខាងក្រោម description របស់ខ្ញុំហ្នឹងមកអ្នកនរគ្នា download file មួយដែលមានទំហំ 7.8G តែ file ហ្នឹងមានឈ្មោះថា Catalina version 10.15.6 raw.bz2 ដែលអឺយ៉ាអាហ្នឹងគឺជា file ISO ដូចជា file Windows 11របស់យើងដែរអ្នកនរគ្នា បន្ទាប់ពីយើង download ហើយយើងចូលមកកន្លែង download យើងចូលមក extra វាមកអ្នកនេះយ៉ាយើងដល់ Zebra របស់យើងហ្នឹងណាយើងចូល extra វាមកអាហ្នឹងក៏រៀងយូរគួរសមដែរអ្នកនេះនៅក្នុងវីដេអូហ្នឹងខ្ញុំដាក់វីដេអូឲ្យលឿនហ្មងដើម្បីកុំឲ្យខាត់ពេលអ្នកនរគ្នាពេកហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីយើង extra file យើងមកយើងដោត USB ទី2របស់យើងចូលមកណា ហើយ USB របស់ខ្ញុំមានឈ្មោះថា USB 2ហើយទំហំរបស់វា 32G អ្នកនរគ្នាត្រូវកន្លែងហ្នឹងត្រូវប្រកាសថា USB អ្នកនរគ្នា copy អីវ៉ាន់ចេញអស់ហើយអត់មានអីសំខាន់ទេទើបយើង format អញ្ចឹងយើងចូលមកកាន់ជ្រោមរបស់យើងមកហើយយើង download កម្មវិធីមួយដែលមានឈ្មោះថា Rufus Yeah អឺមិនចាំជ្រោមក៏បានដែរអ្នកនរគ្នាហើយខ្ញុំ download ជ្រោមទុកឲ្យហើយ បើសិនជាអ្នកនរគ្នាមានអ៊ីនធឺណិតផ្សេងៗក៏អាច download បានដែរកម្មវិធីមួយណាក៏បានដែរហើយយើង download រូប file ហ្នឹងមកយ៉ាបន្ទាប់ពីយើង download វាហើយយើងចូលមកកន្លែង folder download របស់យើងមកហ្នឹងហើយអ្នកនរគ្នាឥឡូវយើងចូលមកកន្លែង folder download យើងចុចលើពាក្យ root file ហ្នឹងហើយយើងមកស្ដាប់មកយើងចុចពាក្យថា run as administrator អូយើងតាក់មាត់អ្នកនរគ្នា run as administrator បន្ទាប់មកកន្លែងនេះបើសិនជាអ្នកនរគ្នាមាន USB 2 3អីមើលច្បាស់បន្ទាប់មកយើងចុចពាក្យថា select យើងរើស USB របស់យើងឲ្យត្រូវហើយយើងចុចពាក្យថា select ហើយយើងចូលមកកន្លែង download របស់យើងមិញហ្នឹងដែលយើង download Catalina ទុកនៅហ្នឹងហើយយើងចូលមកក្នុង folder មួយហ្នឹងយើងអត់ឃើញទេប៉ុន្តែយើងចុចអាក្រមនេះយើងមក show all file ហ្នឹងមកយើងនឹងឃើញនេះនេះ Catalina ហ្នឹងហើយយើងចុច open ហ្នឹងមក បន្ទាប់ពី open មកយើងចុចពាក្យថា start យ៉ាហើយចុចពាក្យថា OK ហើយយើងរងចាំបន្តិចទៀតទៅអ្នកនរគ្នាវាហឹងយូរគួរសមណាស់ខ្ទង់ប្រហែលជា15នាទីទៅ16នាទីហ្នឹងហើយអូខេបន្ទាប់ពីយើងធ្វើការ boot ហើយហើយយើងចូលមកកាន់ PC របស់យើងយើងចូលកន្លែង window ហើយយើងចុច mouse ស្ដាំយើងចូលពាក្យថា device manager ដើម្បីមើល spec ម៉ាស៊ីនរបស់យើងតើម៉ាស៊ីនរបស់យើងរ៉ាន់ទៅលើអីគេខ្លះយើងចូលមកកន្លែង keyboard យើងឃើញថា keyboard របស់ខ្ញុំវារ៉ាន់ទៅលើពាក្យថា PS2 ហើយ adapter network របស់ខ្ញុំវាមានឈ្មោះនេះអ្នកនាងខ្ញុំអានអត់ដាច់ទេវាឈ្មោះវាច្រើនពេកហើយ processor របស់ខ្ញុំរ៉ាន់ទៅលើ Core i5 ជំនាន់ទី3ហើយបើអ្នកនាងចង់ច្បាស់ជាងនឹងទៅទៀតអ្នកនាងវាយឈ្មោះម៉ាស៊ីនរបស់អ្នកនាងចូលក្នុងអ៊ីនធឺណិតមក ដូចរបស់ខ្ញុំអញ្ចឹងវាមានឈ្មោះថា Dell Inspiron 14R 5420ហ្នឹងហើយយើងចុច enter មកវានឹង load website original របស់វាចូលមកហើយអញ្ចឹងយើងចូលមកកាន់ website របស់វាមកហើយយើងទាញមករកពាក្យថា processor ដើម្បីដឹងឲ្យកាន់តែច្បាស់ថាម៉ាស៊ីនរបស់យើងហ្នឹងប្រតិបត្តិការរបស់វាដោយ Core i5 ចំនួនទី3ហើយវាមាន CPU អីគេខ្លះ eGPU អីគេខ្លះអញ្ចឹងណាអ្នក ចឹងយ៉ា graphic card របស់ខ្ញុំមានឈ្មោះថា HD 4000ហើយ processor model Core i5 ជំនាន់ទី3អញ្ចឹងយ៉ាខ្ញុំបាន information គ្រប់គ្រាន់ហើយល្មមនឹងអាចបង្កើត UEFI សម្រាប់ boot ទៅកាន់ macOS បានហើយអញ្ចឹងផ្លូវទៅកាន់ UEFI ហ្នឹងអឺខ្ញុំមាន Mac ស្រាប់ប៉ុន្តែខ្ញុំនឹងបរៀនអ្នកនរគ្នាអំពីរបៀបនៃការដំឡើង Mac នៅលើ Windows សិនដើម្បីខ្ចី Mac ហ្នឹងប្រើប្រាស់សម្រាប់បង្កើត EFI អញ្ចឹងជំហានដំបូងអ្នកនរគ្នាត្រូវ download VMware យើងចុចមកហើយយើងចូលមក website VMware យើង download trial ដោយសារតែយើងត្រូវការ VMware ហ្នឹងបដអសន្នទេយើងមិនមែនប្រើការវារហូតទេអញ្ចឹងអឺយ៉ាយើង download ហ្នឹងមកចុច download now ទំហំវាខ្ទង់600មេអ្នកគ្នាហើយខ្ញុំ start download ឲ្យមើលយ៉ាប៉ុន្តែខ្ញុំ download វាហើយដោយសារតែខ្ញុំអត់ចង់ខាត់ពេលអ្នកនរគ្នាយូរយ៉ាឥឡូវខ្ញុំខ្វែងវាមក ហើយខ្ញុំចូលទៅកាន់អឺបើក tab មួយទៀតខ្ញុំត្រូវការ download នេះអ្នកនរគ្នាខ្ញុំ credit ទៅគាត់ដូចគ្នាដែលខ្ញុំយក link មួយហ្នឹងពីគាត់ទេ YouTube របស់គាត់មានឈ្មោះថា VID TV យ៉ាអ្នកនរគ្នាគ្រាន់តែ download Mac OS Catalina.iso ហ្នឹងមកយ៉ាហើយយើងចុច download ហ្នឹងមកហើយបន្ទាប់មកយើងចុចពាក្យថា download anyway ប៉ុន្តែខ្ញុំអត់ download ទេដូចខ្ញុំបញ្ជាក់ចឹងខ្ញុំ download ហើយអស់ហើយ file ទាំងអស់ហ្នឹងយ៉ាកន្លែងនេះ unlocker.vmware អាហ្នឹងក៏អ្នកទាំងអស់គ្នាត្រូវ download ដែរយ៉ាហើយ file ចុងក្រោយគេនេះខ្ញុំគិតថាមិនបាច់ download ក៏បានដែរ file ហ្នឹងសម្រាប់ crack ឲ្យ VMware ហ្នឹងប្រើបានរហូតទេប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងគឺត្រូវការ VMware ប្រើតែមួយ plate ទេសម្រាប់បង្កើត UEFI ចឹងហើយបានយើងធ្វើការ download តែត្រឹម trial មកប្រើក៏បានដែរអូខេឥឡូវខ្ញុំ copy អា file ដែលខ្ញុំបាន download ទុកហ្នឹងចូលមកកាន់ PC របស់ខ្ញុំខ្ញុំដាក់នៅលើ folder desktop អូខេបាទអ្នកនរគ្នា download ហើយអ្នកនរគ្នាដាក់ចូលទៅកន្លែង download ក៏ download ទៅតែខ្ញុំទាញវាចូលមកកន្លែង folder desktop ដែល macOS catalina.iso ហ្នឹងវាមានទំហំ 8G ហើយ VMware របស់យើងមានទំហំ 600MB ជាង យ៉ាឥឡូវបន្តមកយើងចុចនេះ extra file មួយនេះអ្នកគ្នាហើយ file មួយហ្នឹងគឺវាមាន password របស់វាអ្នកគ្នាចាំខ្ញុំ show password ហ្នឹងឲ្យច្បាស់ច្បាស់នៅលើហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹង file ហ្នឹងគឺខ្ញុំយកចេញពី YouTuber ផ្សេងទៀតដែលមានឈ្មោះថា VD Set TV ហ្នឹងខ្ញុំនឹង credit ទៅគាត់ដូចគ្នាអ្នកគ្នាយ៉ាឥឡូវជំហានបន្ទាប់យើង install នេះមក VMware របស់យើងមក យើងចុច run as administrator មកហើយយើង install មួយមួយមួយមួយមកហ្នឹងហើយអ្នកនរគ្នាបើអ្នកនរគ្នាអត់ចេះ install ទេអាចមើលខ្ញុំបានអូខេកន្លែងហ្នឹងខ្ញុំនឹងកាត់វាលឿនលឿនទៅតាមហ្នឹងអ្នកនរគ្នា ហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីយើង install វាហើយយើងចុចពាក្យថា finish មកហើយវានឹងសួរយើងថា restart computer ឥឡូវយើងចុចពាក្យថា restart មកចុច yes មកវានឹង restart computer របស់យើងបន្ទាប់ពី restart មកអ្នកនរគ្នាចូលទៅកាន់អឺ VMware ហ្នឹងមើលសិនដើម្បីដឹងថាតើនៅក្នុង VMware ហ្នឹងវាមាន macOS នៅក្នុងហ្នឹងនៅឥឡូវខ្ញុំបើកតាអ្នកនរមើលវារៀងយឺតបន្តិចអ្នកនរជាស្រ័យតោះមកយើងចុចពាក្យថា I want នេះអ្នកនាងខាងក្រោមហ្នឹង30ថ្ងៃហ្នឹងគឺ free ឲ្យយើងប្រើសិនអូខេឥឡូវយើងចុចពាក្យថា finish តោះមកអឺយើងចុចពាក្យថា create new machine ហ្នឹងហើយយើងចុច next មកហើយយើងចុចខាងក្រោមគេហ្នឹងមកចុច next មកទៀតយ៉ាអត់ឃើញមាន Mac OS នៅក្នុងហ្នឹងទេអ្នកនាងតែមកយើងខ្វែងវាសិនដើម្បីធ្វើការឲ្យវាមាន Mac OS នៅក្នុងហ្នឹងណាអ្នកនាងអូខេឥឡូវយើងចូលមកកន្លែង folder unlock ហ្នឹងមកហើយយើង find folder មួយដែលមានឈ្មោះថា win.install យ៉ាហើយយើងចុចលើវាមកមកស្ដាប់មកយើងចុច run as administrator ហ្នឹងហើយកន្លែងហ្នឹងក៏យូរគួរសមដែរអ្នកគ្នាអញ្ចឹងយើងទុកវាចោលរហូតដល់តែម៉ាស៊ីនរបស់យើងដំណើរការហើយដល់ពេលវាចប់ទៅវាបិទខ្លួនឯងហើយតើវាបិទខ្លួនឯងហើយយើងបើក VMware ទៅយើងឃើញមាន macOS ហ្នឹងឯងអ្នកគ្នា អញ្ចឹងកន្លែងហ្នឹងខ្ញុំសុំពេលបន្តិចដើម្បីខាវីដេអូហ្នឹងឲ្យទៅមុខហ្មងទៅអ្នកនាងកុំឲ្យខាត់ពេលយូរអូខេបន្ទាប់ពីយើងចប់សពគ្រប់ហើយអស់ហើយយើងចូលមកកាន់ VMware របស់យើងមក យើងបើក VMware យ៉ាបន្ទាប់ពីបើក VMware មកយើងចុចពាក្យថា create new virtual machine អូខេចុច next ហើយចុចអាខាងក្រោមគេហ្នឹងមកចុច next ទៀតយ៉ាឥឡូវយើងឃើញហើយ Apple Mac OS X តោះមកយើងមិនបាច់រើសអានេះទេអាហ្នឹងមិនបាច់ខ្វល់ទេយើងយកមួយណាក៏បានយើងចុច next មកទៀតមកយើងចុច next មកទៀត កន្លែងនេះខ្ញុំដាក់ទំហំបណ្ដោះអាសន្នហ្នឹងអ 40G ហើយកន្លែងនេះខ្ញុំយកពាក្យថា single file អាហ្នឹង single disk ណាខ្ញុំច្រឡំអូខេឥឡូវយើងចូលមកទៀតមកយើងចុចដាក់ finish បន្តមកវានឹងឃើញកន្លែងនេះហើយ Mac OS ហ្នឹងហើយយើងចុចពាក្យថា edit machine ហ្នឹងហើយតោះមកកន្លែងហ្នឹងគឺយើងចូលទៅកាន់អឺ នេះអា processor ហ្នឹងអាហ្នឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាមិនបាច់ប៉ះពាល់អីទេដាស់ទេព្រោះអីបើយើងបខំម៉ាស៊ីនយើងឲ្យដើរលឿនពេកក៏វាអាចនឹងក្តៅម៉ាស៊ីនលឿនអីចឹងណាអញ្ចឹងមិនបាច់ប៉ះទេកន្លែងហ្នឹងអូខេឥឡូវយើងចូលមកកន្លែង CD នេះមកហើយយើងចុចจากខាងក្រោមហ្នឹងមក using uh, ISO file ហើយយើងទៅរកអា file ISO ដែលយើង download ហ្នឹងមកវាមានទំហំដូចជាហ្នឹងឯង 8G យើងចុចមក download វាមក យ៉ាអូខេឥឡូវបន្តមកអាកន្លែងនេះខ្ញុំនឹងបញ្យល់អ្នកនរគ្នាបន្ថែមទៀតកន្លែងហ្នឹងមានន័យថាបើយើងចុចពាក្យថា NAT ហ្នឹងមានន័យថាម៉ាស៊ីនរបស់យើងប្រើ Wi-Fi បានម៉ាស៊ីន VM ហ្នឹងក៏អាចប្រើ Wi-Fi បានដូចគ្នាចឹងយើងចុចពាក្យថា NAT ហ្នឹងវាល្អអូខេឥឡូវអត់មានអី config ទៀតទេយើងចុចពាក្យថាអូខេហើយយើងចុច power this machine មកហ្នឹងហើយវារៀងយូរគួរសមដែរ តែបើសិនជាអ្នកនរគ្នាមានអឺ Mac OS ស្រាប់ហើយមិនបាច់ធ្វើអញ្ចឹងទេនាំតែខាត់ពេលយើងចូលមកកាន់ម៉ាស៊ីន Mac OS ហ្មងមកវាស្រួលអានេះខ្ញុំធ្វើនេះសម្រាប់តែអ្នកអត់មានម៉ាស៊ីន Mac OS ទេអូខេនៅពេលដែលវាចេញផ្ទាំង language ហ្នឹងមកយើងចុច next ទៅមុខទៀតមកព្រោះអីវានៅ English ស្រាប់ហើយយើងចុច next មកអូខេកន្លែងនេះក៏សំខាន់ដែរអ្នកគ្នាយើងចុច discoverability មុនពេលដែលយើងចុច install macOS ហើយយើង show all device ផងដើម្បីស្រួលមើលថា device យើងមានមានណាអូខេឥឡូវយើងប៉ះពាល់តែ 40G ដែលយើងកំណត់មកហ្នឹងទេក្រៅពីហ្នឹងយើងកុំប៉ះពាល់ព្រោះអីអាហ្នឹងជា file scene របស់វាបើយើង ទៅ format ពួកអាហ្នឹងអាចនឹងខូច file អូខេយើងចុច erase អា40ជាងមកហើយខ្ញុំដាក់ឈ្មោះវាថា VM Mac យ៉ាហ្នឹងហើយអ្នកនាងអឺយើងអាចយកអាលើគេនោះក៏បានប៉ុន្តែខ្ញុំចង់ឲ្យយកអាខាងក្រោមនេះមកអាកន្លែងខ្ញុំពងយកនេះយ៉ាយកអាហ្នឹងមកហើយចុចពាក្យថា erase អូខេ done តោះមកយើងខ្វែងហើយយើងចូលទៅ install macOS ហើយចុចពាក្យថា continue ណាយឥឡូវយើងចុច continue ទៅមុខទៀតចុច agree ចុច agree ទៀតហើយយើងរើស disk របស់យើង 40G ហ្នឹងមកយើងចុចពាក្យថា install ហើយរងចាំវាដូចជាយូរដែរអ្នកនរគ្នាហ្នឹងហើយធ្វើម៉េចយើងព្រមសិនទៅព្រោះអីបើយើងអត់មាន Mac ដូចគេប្រើយើងអត់មាន Mac យើងមានតែប្រើ VM ដើម្បីចូលមកកាន់ macOS សិនហើយបង្កើត EFI file ព្រោះថាបើ អ្នកនរគ្នាមាន Mac ដូចខ្ញុំនៅក្រៅអញ្ចឹងខ្ញុំស្រួលទេខ្ញុំមិនបាច់ចាំធ្វើ VM ហ្នឹងទេប៉ុន្តែដោយសារតែវីដេអូមួយហ្នឹងត្រូវការ Mac ដើម្បីបង្កើត EFI ទើបខ្ញុំសម្រេចចិត្តថាធ្វើ Mac OS នៅលើ VM ហ្នឹងសិនឲ្យអ្នកនរគ្នាមើលសិនឥឡូវបន្ទាប់ពីយើងរងចាំឡើងយូរឡើងយាមកហើយវានឹងចូលមកកន្លែងនេះហើយអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំខាខ្លះណាបើសិនជាអ្នកនរគ្នាអឺ មើលទៅមានអារម្មណ៍ថាពេលធ្វើខ្លួនឯងយើងយឺតអត់ដូចលឿនដូចខ្ញុំទេបំភ័យអីទេសារអីនៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងគឺខ្ញុំចុច speed វីដេអូឲ្យលឿនជាងមុននឹងសេកុំឲ្យវាស៊ីពេលវេលាអ្នកនរគ្នាទស្សនាយូរពេកចឹងណាអូខេឥឡូវចាំពេលទៅដល់អេក្រង់ Mac ហ្នឹងចាំខ្ញុំបញ្យល់អ្នកនរគ្នាថាត្រូវធ្វើម៉េចរបៀបម៉េចទៀត គ្នាបន្ទាប់ពីយើងរងចាំមកយូរមកវានាំយើងចូលមកផ្ទាំង welcome ហើយកន្លែងហ្នឹងគឺយើង select ទៅលើ your country របស់យើងមកគឺយើងអាចយក Cambodia របស់យើងបានហើយដែលមុនហ្នឹងគឺយើងយក English តែឥឡូវយើងយក Cambodia បានហើយអូខេយើងចូលមកពាក្យថា continue ទៀតហើយ continue ទៀត continue មកមុខទៀតមកហ្នឹងហើយអ្នកនរគ្នា follow តាមខ្ញុំមកហើយកន្លែងនេះយើងចុចពាក្យថា set up letter បាត់កន្លែងហ្នឹងខ្ញុំមើលរៀងច្រឡំខ្ញុំចុច back ទៅក្រោយវិញហ្នឹងហើយខ្ញុំចូលមកខាងមុខវិញមកហើយចូលទៅ set up letter ហ្នឹងអូខេហើយចុចពាក្យថា skip ចុចពាក្យថា agree ហើយកន្លែងនេះគឺយើងវាយឈ្មោះមកយើងចង់ដាក់ macOS ហ្នឹងដាក់ឈ្មោះអីគេខ្ញុំដាក់ឈ្មោះអញ្ចឹងមកហើយ password នេះអ្នកនរគ្នាដាក់ password ស្រួលៗមកដាក់1 2 3មកឬមួយក៏03ដងអីមកក៏បានដែរ ដាក់ធ្វើម៉េចឲ្យតែយើងប្រើ macOS នេះសិនទេដើម្បីបង្កើត EFI file យ៉ាឥឡូវបន្តពីយើងដាក់ឈ្មោះដាក់ password ដាក់អីហើយវានឹងនាំយើងចូលមកផ្ទាំងមួយនេះអូខេចុច continue មកទៀតមកយ៉ាងមកដល់កន្លែង screen time ហ្នឹងយើងចុចពាក្យថា set up letter ហើយបន្ទាប់មកកន្លែង series នេះយើងបិទពីចាស់មកយើងចូលទៅ continue ហើយកន្លែង choose your lock ហ្នឹងកន្លែងហ្នឹងខ្ញុំយក dark mode អ្នកនរគ្នាបាទអ្នកនរគ្នាឆ្លាញ់ light mode យក light mode ឆ្លាញ់ dark យក dark តាមខ្ញុំមកឥឡូវវានឹង setting up map ហ្នឹងឲ្យអ្នកនរគ្នាហើយ ចឹងខ្ញុំនឹងអឺធ្វើ virtual machine ហ្នឹងឲ្យវាដើរស្គាល់អ៊ីនធឺណិតស្គាល់អីដើម្បីឲ្យអ្នកគ្នាធ្វើតាមខ្ញុំបាននៅលើ machine magazine របស់ខ្ញុំអឺខ្ញុំអត់ធ្វើនៅលើហ្នឹងទេប៉ុន្តែខ្ញុំបញ្យល់អ្នកគ្នាអំពីរបៀបនៃការធ្វើអឺអាហ្នឹងនៅតាមអីដែលខ្ញុំនឹងបង្ហាញអ្នកគ្នាបន្តិចទៀតហ្នឹងអូខេឥឡូវយើងឃើញស្រាប់ជាក់ស្ដែងថាយើងកន្លែង network របស់យើងហ្នឹងគឺវាមានអ៊ីនធឺណិត មានអ៊ីនធឺណិតបានដោយសារតែយើងយកពាក្យអាកន្លែង internet connection នៅខាងក្រៅរបស់យើងហ្នឹងយើងយកពាក្យថា NAT មានថាម៉ាស៊ីនរបស់យើងមានអ៊ីនធឺណិតម៉ាស៊ីន VM ហ្នឹងក៏មានអ៊ីនធឺណិតដូចគ្នាអញ្ចឹងខ្ញុំដាក់សូមដាក់ animation style បន្តិចយ៉ាចូលកន្លែង10ហ្នឹងមកយើងទាញ animation បានហើយនេះណៃនៅលើហ្នឹងរៀងតាក់បន្តិចអូខេឥឡូវខ្ញុំតេស្តអ៊ីនធឺណិតឲ្យអ្នកនេះមើលដោយសារតានៅលើម៉ាស៊ីនហ្នឹង មានអ៊ីនធឺណិតមានថា VM ក៏មានអ៊ីនធឺណិតដូចគ្នាឥឡូវមានអ៊ីនធឺណិតមានអ្នកប្រើការបានហើយបន្ទាប់មកយើងដោត USB ដោត USB អឺដែលយើងធ្វើទៅកាន់នេះណាអា USB ដែលយើងធ្វើទៅកាន់ macOS យើងដោតវាចូលមកហើយយើងចុចពាក្យថា connect to a virtual machine ហើយយើង select លើ macOS របស់យើងមកហើយចុចពាក្យថា OK ហ្នឹងហើយនៅពេលហ្នឹងវានឹង load USB ហ្នឹងមកឲ្យអ្នកនរគ្នាហើយ ឥឡូវបន្ទាប់ពីហ្នឹងមកខ្ញុំនឹង skip កន្លែងហ្នឹងចូលទៅកាន់ Mac OS របស់ខ្ញុំដើម្បីស្រួល record ឲ្យអ្នកនរគ្នាមើលអូខេឥឡូវខ្ញុំចូលមកកាន់ machine Mac របស់ខ្ញុំហើយអ្នកនរគ្នាអូខេបើសិនជាអ្នកនរគ្នា run នៅលើ VM អ្នកនរគ្នាធ្វើនៅលើ VM ដូចជាខ្ញុំអញ្ចឹងអូខេឥឡូវយើង download USB Mac OS របស់យើងចូលមកហើយយើងនឹងឃើញពាក្យថា tool នៅក្នុងហ្នឹងហើយ tool នៅក្នុងហ្នឹងអ្នកនរគ្នាអាចលុបចោលបានវាអត់សំខាន់អីទេវាអត់តកតងអីនៅក្នុង Mac OS របស់យើងទេ អូខេឥឡូវខ្ញុំធ្វើការលុបវាចោលទាំងអស់ហ្មងចុច move to trust ហើយ empty trust ចោលទៅណៃអូខេឥឡូវជំហានបន្ទាប់គឺយើង connect ទៅកាន់ internet បើសិនជាអ្នកនរគ្នា run នៅលើ VM ម៉ាស៊ីនស៊ីអ្នកនរគ្នា connect ទៅ internet VM ក៏ connect ទៅ internet ដែរប៉ុន្តែរបស់ខ្ញុំគឺ run នៅលើ Mac អញ្ចឹងខ្ញុំ connect ទៅ internet តាមវិធីសាស្ត្ររបស់ Mac អូខេ ឥឡូវជំហានបន្ទាប់គឺយើងវាយពាក្យថា OC Gen X ខ្ញុំនឹង zoom អក្សរហ្នឹងឲ្យច្បាស់ឲ្យអ្នកគ្នាបានឃើញ OK យើងចូលមកកាន់មក OC Gen X ហ្នឹងយ៉ាងខ្ញុំ zoom បន្តិចសិននេះ OC Gen X តោះមកយើងចុចនៅលើពាក្យហ្នឹងមកអ្នកនរគ្នា download version ដូចខ្ញុំមកបើសិនជាអ្នកនរគ្នាចង់ធ្វើតាមខ្ញុំ បើសិនជាអ្នកនរគ្នាអាច download version ក្រោយៗទៀតអាចនឹងប្លែកខុសពីខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំ download version 3.1.8ហ្នឹងហើយចុចលើ3.1.8ហ្នឹងមកយើងចុចពាក្យថា OC Gen X app.zip ហ្នឹងហើយនៅពេលដែលពេលដែល download វានឹង load ចូលមកកន្លែងហ្នឹងអូខេឥឡូវយើងបើក tab មួយថ្មីទៀតយើង download កម្មវិធីមួយទៀតដែលមានឈ្មោះថា OpenCore Configurator អ្នកគ្នាសេពាក្យហ្នឹងមកទៅសេ OpenCore Configurator មកហើយហើយយើងចូលមកកាន់ website មួយហ្នឹងមកយ៉ាកន្លែង Open Core Configurator ហ្នឹងរៀងស្មុគស្មាញបន្តិចអ្នកនរគ្នាភាសាតែអឺ បើសិនជាយើងមកដំបូងដំបូងយើងស្មុគស្មាញយ៉ាឥឡូវខ្ញុំ recommend ឲ្យអ្នកនរគ្នា download version ឲ្យដូចខ្ញុំទាំង OC Gen X ទាំង Open Core ឥឡូវខ្ញុំចូលមកកាន់ Open Core version ចាស់ version ចាស់ណាមួយក៏ដោយអ្នកនរគ្នាយើងទៅរកមើល Open Core មួយណាដែល support Open Core version 6.6ឥឡូ w ខ្ញុំចូលមកកាន់ Open Core ណាដែល support version 6.6 យ៉ាងកន្លែងហ្នឹងខ្ញុំហៅយើងញ៉ៃញ៉ៃបន្តិច2.39វា support 7.0ឥឡូវយើងយកអា2.26នេះវា support version មែនយ៉ាអានេះគឺវា support ចំប្លង់ហ្មង version 2.26 2.26យើងចុចពាក្យថា download here វានឹងនាំយើងទៅផ្ទាំង version មួយទៀតដើម្បីឲ្យយើងជ្រើសរើសយក version មួយណាក៏បានដែរអញ្ចឹងយើងនឹងឃើញហើយ version ណាដែលយើងចង់បានមិញគឺ version 2.26អញ្ចឹងយើងអូសមកខាងក្រោមហ្នឹងមកយ៉ា version 2.26ឹងអ្នកនរគ្នាអាច download version 2.26បានឬក៏2.28 2.29បានវាមិនឆ្ងាយពីគ្នាហ្មងនេះ ចឹង OpenCore អាចនឹងវា support គ្នាបាននៅក្នុង version មក version 2 version ហ្នឹងចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យអ្នកនរគ្នា download version 2.28តែអាពេលនេះខ្ញុំ download version 2.29អីចឹងណាអ្នកនរគ្នាគឺមានន័យថាខ្ញុំចង់បញ្ជាក់ថាយើង download ខុស version មក version អីក៏វានៅតែ support គ្នាបានដែរប៉ុន្តែបើអ្នកនរគ្នាទៅតែ ហ៊ាន download ថ្មីទេ download អា version 2.28ហ្នឹងមកអូខេឥឡូវខ្ញុំ download អា version 2.29នេះតោះមករងចាំវាមួយផ្លែតហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីយើងចុច download ហើយយើងចូលមកកន្លែងខាងក្រោមហ្នឹងមកយើងឃើញពាក្យថា download យើងអូស OC Gen X របស់យើងមកដាក់មកលើអេក្រង់របស់យើងមកដើម្បីសួរការធ្វើការហើយយើងរងចាំ OC នឹងមក plan មកយើងរងចាំ open call អូខេឥឡូវយើងបាន open call ហើយនឹង OC Gen X ហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់ហ្នឹងគឺយើងបើក Safari របស់យើងមកហើយយើងចូលទៅកាន់ Google ដើម្បី search រកពាក្យថា open call guide នៅក្នុង Open Core Guide ហ្នឹងគេនឹងបញ្យល់យើងលម្អិតអំពីរបៀបនៃការបង្កើត EFI file ថាតើម៉ាស៊ីនរបស់យើងហ្នឹង run នៅលើ version ណាហើយ version ហ្នឹងឈ្មោះអីឬថាឧទាហរណ៍ថា Core i5 ជំនាន់ទី3អញ្ចឹងគេហៅថា IV Bridge ហ្នឹងអឺគេថា Core i5 ជំនាន់ទី9អីចឹងគេហៅ Coffee Lake គេហៅអីចឹងវាមានឈ្មោះរបស់វាណាគ្នាឥឡូវយើងចូលមក Getting Start ហើយបន្ទាប់មកយើងចូលមកខាងគៀនខាង ឆ្វេងដៃរបស់យើងហ្នឹងយើងចុចទៅលើពាក្យថា config pillar setup យក config pillar setup អូខេឥឡូវយើង select លើពាក្យហ្នឹងមកហើយយើងអូសមកខាងក្រោមគេអ្នកនរគ្នាអូសមកតាមខ្ញុំមកអូសមករហូតដល់តែឃើញពាក្យថា Intel desktop Intel laptop ដោយសារតែខ្ញុំធ្វើនៅលើ laptop អញ្ចឹងខ្ញុំត្រូវមកមើលឈ្មោះនៅលើ laptop របស់ខ្ញុំដោយសារតាមុនហ្នឹងអ្នកនរគ្នាដឹងហើយថាខ្ញុំ Core i5 ជំនាន់ទី3អញ្ចឹងនេះគឺជាជំនាន់ Core របស់វាមិនថាយើង Core i3 Core i9 Core i7 Core i8 ទេឲ្យតែជំនាន់ទី3គឺឈ្មោះដូចគ្នាទាំងអស់ឲ្យតែជំនាន់ទី2គឺឈ្មោះដូចគ្នាទាំងអស់អញ្ចឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាជំនាន់ទីប្រហែលយើងមើលឈ្មោះនឹងឲ្យចាំទៅឥឡូវយើងបើកកម្មវិធី OC Gen X មក មួយទៀតអ្នកនរគ្នាប្រសិនបើអ្នកនរគ្នាបើកកម្មវិធីនឹងដំបូងប្រហែលជាវាមិនអាចឲ្យបើកបានទេតោះដែលយើងចូលទៅក្នុង setting ហ្នឹងសិនហើយយើងចូលមកកន្លែង security and privacy តោះពីយើងចូលមកក្នុងហ្នឹងមកវានឹងឃើញពាក្យថា open anyway អញ្ចឹងយើងចុចពាក្យថា open anyway មកយើង open វាមកបានបានដោយសារតែនេះខ្ញុំធ្លាប់ open វាម្ដងអញ្ចឹងបានវាអាចឲ្យយើង directly បើកមកចូលអេក្រង់ហ្នឹងហ្មង ខេឥឡូវជំនាន់ទី3របស់ខ្ញុំមានឈ្មោះថា IV Brush ឥឡូវខ្ញុំ select ទៅលើ IV Brush ហ្នឹងមកហើយកន្លែង click ហ្នឹងគឺយើងត្រូវគ្រីសទាំងពីរហើយអាកន្លែងនេះគឺយើងគ្រីសទាំងអស់បើសិនជាយើងជា laptop យើងត្រូវការឃើញទី1ពន្លឺទី2 keyboard ទី3អីចឹងណាពេលដោយសារនៅក្នុង click ហ្នឹងយើងអាចដឹងច្បាស់ហើយអញ្ចឹងអាកន្លែងនេះខ្ញុំ select ទៅលើពាក្យថា whatever green ហើយកន្លែងនេះ គឺខ្ញុំ select ទៅលើ Apple ARC ហ្នឹងហើយ internet ហ្នឹងគឺ select បើសិនជាអ្នកនេះអត់ឃើញឈ្មោះ internet របស់យើងទេក៏មិនបាច់ select ដែរប៉ុន្តែដោយសារតែរបស់ខ្ញុំគឺខ្ញុំស្គាល់ internet របស់ខ្ញុំឈ្មោះអីគឺខ្ញុំ select ទៅលើ internet មួយហ្នឹងអូខេអាកន្លែងនេះ select យកទាំងអស់កន្លែងនេះអត់ select ទេហើយបន្តមកទៀតអាខាងក្រោយគេហ្នឹងក៏អត់ select ដែរហើយអាកន្លែងពីរនេះគឺសំខាន់អ្នកនរគ្នាគឺយើងត្រូវតែ select ហើយអាកន្លែង symbios នេះ យើងមិនបាច់ប៉ះពាល់វាទេព្រោះអីកន្លែងហ្នឹងខ្ញុំនឹងបញ្យល់លម្អិតនៅពេលដែលយើងធ្វើការ config នៅលើ open core មួយទៀតឥឡូវកន្លែងនេះអ្នកនរគ្នាខ្ញុំនឹងបញ្យល់អ្នកនរគ្នាថាកន្លែងហ្នឹងយើងត្រូវធ្វើម៉េចគឺយើងចូលមកកន្លែង open core កន្លែងហ្នឹងសារជាថ្មីវិញម្ដងទៀតយើងចុចពាក្យថា getting start ហើយយើងអុកមកខាងក្រោមរហូតដល់តែឃើញអឺនេះកន្លែង config ហ្នឹងហើយយើងទៅរក Intel laptop របស់យើងមក ហើយដោយសារតែខ្ញុំជំនាន់ទី3ខ្ញុំចូលមកជំនាន់ទី3របស់ខ្ញុំមកយ៉ាហើយអាកន្លែង config ហ្នឹងវាមានឈ្មោះថា bootable ហ្នឹងហើយ boot ស្អីទេខ្ញុំអានអត់ដាច់ទេឥឡូវយើងចូលមកកន្លែងនេះមកអឺយ៉ា nvram ហ្នឹងហ្នឹងហើយអ្នកនាងកន្លែង nvram ហ្នឹងគឺវា config ទៅលើចំណុចហ្នឹងអញ្ចឹងយើងចូលតាពាក្យថា .v ហ្នឹងមួយមកដាក់មក ស្ទើរថាគ្រប់ម៉ាស៊ីនគឺត្រូវការដក V ជាមួយនឹង ALCID ស្មើ1អញ្ចឹងខ្ញុំ copy អាកន្លែងពាក្យថា ALCID ស្មើ1ហ្នឹងមកបញ្ជាក់កន្លែងហ្នឹងត្រូវ space មួយមុនពេលដែលយើងផាស ALCID ស្មើ1ហ្នឹងមកអូខ្ញុំច្រឡំពាក្យថាដក1 ALCID ស្មើ1អូខេយ៉ាខ្ញុំដាក់តែ2ហ្នឹងទេអាផ្សេងផ្សេងទៀតខ្ញុំអត់ដាក់ទេអ្នកនរគ្នាបើអ្នកនរគ្នាចង់ដឹងព័ត៌មានអត់អ្នកនរគ្នាអាច អានលើ open core នឹងបានគឺគេនឹងបញ្យល់លម្អិតរបស់យើងថាម៉េចបានយើងដាក់ .c មិនបានយើងដាក់ ALCID ស្មើមួយនឹងអូខេឥឡូវយើងចុច generate EFI មកគឺយើងនៅទទួលបាន EFI file មួយយ៉ាឥឡូវខ្ញុំបើក EFI នឹងឲ្យអ្នកនរឃើញយើងចូលមកកន្លែង folder OC យើងបើក EFI ហ្នឹងមកយើងចូលកន្លែង OC បន្ទាប់មកយើងចូល ACPI យ៉ាងនៅក្នុង ACPI របស់ខ្ញុំអត់មានអីទេឥឡូវយើងទៅរក ACPI របស់យើងយើងចូលមកក្នុង Safari នឹងម្ដងទៀតយើងបើក Open Core នឹងមកហើយយើងរើសជំនាន់ទី3រើសអីហើយអស់ហើយយើងចូលមកកន្លែង A ACPI ហ្នឹងមកយ៉ាហើយបន្តមកអ្នកនរគ្នា ACPI របស់ខ្ញុំគឺវាត្រូវការរហូតដល់5ហ៎ ប៉ុន្តែយើងកុំតាំងខ្វល់ពីកន្លែងហ្នឹងយើងចុចពាក្យថា getting start with a CPI guide យើងចុចកន្លែងហ្នឹងមកវានឹងនាំយើងមកផ្ទាំងមួយនេះហើយយើងចុចអឺយើងអូសមកចំហៀងខាងឆ្វេងដៃរបស់យើងណាអ្នកគ្នាយើងចុចពាក្យថា pre bill SSDT pre bill SDT អូខេយើងចុចមកលើពាក្យហ្នឹងមក បន្ទាប់មកកន្លែងនេះគឺយើងត្រូវរើស laptop model របស់យើងឬមួយក៏ desktop model របស់យើងដូចខ្ញុំបញ្យល់មុនហ្នឹងអញ្ចឹងសាររបស់ខ្ញុំ Intel laptop ជំនាន់ទី3វាលាយគ្នាជាមួយជំនាន់ទី2វាប្រើ ACPI ដូចគ្នាអញ្ចឹងទៅទោះជាជំនាន់ទី2ទី3វាប្រើជាមួយគ្នាដោយឲ្យតែយើងឃើញជំនាន់របស់យើងនៅជាមួយគ្នាយើងចុចមកយើងកុំខ្វល់ហ្នឹងហើយមិញរបស់ខ្ញុំហ្នឹងមានឈ្មោះថា Ivy Bridge ហើយវាដាក់នៅជាមួយនឹង Sandy នេះអញ្ចឹងខ្ញុំមកខ្វល់ទេខ្ញុំចុចទៅលើពាក្យ ហ្នឹងមកដោយសារតែ ACPI ទាំងពីរហ្នឹងប្រហែលជាវាប្រើមួយគ្នាបានបានជាវាដាក់មកទាំងពីរអញ្ចឹងអូខេឥឡូវយើង download folder ដែលមាននៅហ្នឹងឥឡូវខ្ញុំ download folder ទី1ខ្ញុំចុចពាក្យថា download មកអូខេហើយខ្ញុំខ្វែកមួយចុច folder ទី2ចុចមួយទៀតចុចទី3ហើយខ្ញុំចុចទី4 ហ្នឹងហើយអ្នកនរគ្នាព្រោះ laptop ខ្លះវាមានតែ2 laptop ខ្លះមានតែមួយទេកន្លែងហ្នឹងវាវាខកខកគ្នាអញ្ចឹងណាធ្វើបានខ្ញុំថាខ្ញុំពិបាកដែរអាការធ្វើអឺបូតទៅកាន់ Mac OS ហ្នឹងខ្ញុំអត់ recommend ឲ្យអ្នកនរគ្នាធ្វើទេបើសិនជាអ្នកនរគ្នាអត់ច្បាស់នៅក្នុងវីដេអូហ្នឹងខ្ញុំធ្លាប់ធ្វើមកច្រើន laptop ហើយអញ្ចឹងហើយបានខ្ញុំហ៊ានមកធ្វើវីដេអូឲ្យអ្នកនរគ្នាទស្សនា ឥឡូវយើងចូលមកកន្លែង EFI file របស់យើងចូលមក OC ហើយចូលមក ACPI បន្ទាប់មកយើងទាញ file ទាំងអស់ហ្នឹងដាក់ចូលមក file ដែលយើង download 4ហ្នឹងមិញហ្នឹងអូខេហើយនៅក្នុង ACPI file របស់យើងវាមាន file 4ហើយបន្តមកទៀតនៅក្នុង key នៅក្នុង key របស់យើងវាអត់មាន key key Wi-Fi វាអត់មាន key keyboard អត់មាន key ម៉ៅអញ្ចឹងហើយយើងត្រូវការទៅ download key ហ្នឹងទៀត អូខេកុំឲ្យខាត់ពេលវេលាអ្នកនរគ្នាយូរខ្ញុំបានច្រងកងផិចខិចទាំងអស់ហ្នឹងដាក់ចូលទៅក្នុង folder របស់ខ្ញុំនៅក្នុង drive របស់ខ្ញុំហើយអញ្ចឹងអ្នកនរគ្នាអាច download អាហ្នឹងពីខ្ញុំបាន បើសិនជាអ្នកនរគ្នាមាន laptop model ដូចខ្ញុំអីដូចខ្ញុំអាចធ្វើអញ្ចឹងបានអូខេឥឡូវយើងផាស link ដែលខ្ញុំដាក់ហ្នឹងមកចូលមកក្នុងហ្នឹងមកហើយយើង download វា យ៉ាអានេះគឺជា Bluetooth និង Wi-Fi យើង download មកនៅក្នុងហ្នឹងវាមានខិច Bluetooth ហើយនិង Wi-Fi អូខេតោះពីយើង download Bluetooth ហើយនិង Wi-Fi ហើយយើងត្រូវការអឺយើងត្រូវការ controller ដូចជា keyboard ដូចជា mouse mouse pad អីចឹងឲ្យវា support ជាមួយ laptop របស់យើងអញ្ចឹងយើងផាស link មួយទៀតចូលមក ពី controller cache.zip ហ្នឹងយើង download វាមកហ្នឹងហើយអ្នកនរគ្នាខ្ញុំអត់ចង់បញ្យល់វែងឆ្ងាយទៅលើរឿង cache ហ្នឹងទៀតរឿងហ្នឹងវាញ៉ៃញ៉ៃមែនតើយើងត្រូវ download ពី website ផ្សេងផ្សេងគ្នាដើម្បីបូកបញ្ចូលគ្នាឲ្យ cache ទាំងអស់ហ្នឹងដើរចូលគ្នាតែមួយអញ្ចឹងអាចំណុចហ្នឹងរៀងញ៉ៃញ៉ៃបន្តិចអញ្ចឹងបាទខ្ញុំចង់ក្រង cache ហ្នឹងຕົកសម្រាប់អ្នកនរគ្នាដែលមាន laptop ដូចខ្ញុំ model ដូចខ្ញុំអញ្ចឹងអាចយកហ្នឹងទៅប្រើការបានហើយ EFI ហ្នឹង បើសិនជាអ្នកនរគ្នាអឺចង់បានខ្ញុំនឹងដាក់ link នៅខាងក្រោមនឹងឲ្យហើយគ្រាន់តែយក EFI នឹងទៅដាក់ទៅគឺដើរតែម្ដងឲ្យតាម version និង model ដូចខ្ញុំពេលឥឡូវយើងទាញ click នឹងដាក់ចូលមកអានេះ click controller ជាមួយនឹង keyboard ហើយអាកន្លែងអឺនេះកន្លែងនេះយើងកុំទាញ app នោះចូលណាអ្នកគ្នាតែយើងទាញតែ3នេះចូលបានហើយ app មួយនេះយើងຕົក app ហ្នឹងគឺយើងយកទៅដាក់នៅក្នុង tool នោះហើយខ្ញុំនឹងបញ្យល់អ្នកនរគ្នាបន្តិចទៀតអូខេឥឡូវបន្តពីយើងនេះហើយ app ហ្នឹងគឺយើងយកទៅដាក់នៅក្នុង tool របស់ installer Catalina របស់យើងយ៉ាយើងចូលមកក្នុងនេះមកយើងចូលមកកន្លែង tool ហើយយើងទាញ app ហ្នឹងមកដាក់ទុកនៅហ្នឹងមកដើម្បីឲ្យពេលដែលយើងបើក Mac របស់យើងមកយើងមាន app នឹងប្រើមកឲ្យមាន Wi-Fi ប្រើតែម្ដងមិនបាច់ចាំបបាក់ទៅ download ទៀតអូខេ ឥឡូវជំហានបន្តរបស់យើងហ្នឹងដោយសារតែ click ហ្នឹងគឺខ្ញុំធ្លាប់ឆ្លងកាត់មកច្រើនពេលខ្ញុំដឹងថា laptop របស់ខ្ញុំហ្នឹងវាអត់ support ជាមួយនឹង SMC battery manager ហ្នឹងទេអញ្ចឹង click មួយហ្នឹងវាអត់ working ជាមួយនឹង machine របស់ខ្ញុំទេអញ្ចឹងហើយបានជាខ្ញុំអត់ទាន់បើក open call ភ្លាមភ្លាមទេអ្នកគ្នាបើសិនជា SMC battery manager ហ្នឹងអត់ work មានន័យថា machine របស់ខ្ញុំអត់អាចមើលឃើញថ្មបានទេវាប្រៀបដូចជា desktop អញ្ចឹង laptop ហើយយើងអាចមើលឃើញអឺថ្មបានគឺប្រៀបដូចជា desktop អញ្ចឹងឥឡូវខ្ញុំមាន click មួយដើម្បីឲ្យអ្នកនាងធ្វើការ download អ្នកនាងគ្រាន់តែវាយមកតាមខ្ញុំនឹងមកយ៉ា click មួយហ្នឹងគឺវា support មកលើ machine របស់ខ្ញុំគាត់ថា machine ខ្លះទៀតខ្ញុំមិនដឹងទេដោយសារតែខ្ញុំមិនអាចឆ្លងកាត់ច្រើនហើយខ្ញុំទៅតែអឺធ្វើរឿងហ្នឹងបានតែ4ទៅ5ម៉ាស៊ីនទេខ្ញុំអត់ឆ្លងកាត់មកច្រើន ដូច្នេះហើយខ្ញុំដឹងថា case មួយនេះគឺវា working ទៅលើ machine laptop មួយហ្នឹងអញ្ចឹងយើង download case មួយហ្នឹងមកអ្នកនរគ្នាបន្ថែមពីលើ SMC battery manager របស់យើងដែលធ្វើឲ្យម៉ាស៊ីន laptop មួយហ្នឹងអាចមើលឃើញថ្មភាគរយថ្មពីសាកពីអីបានហើយពេលណាដែលវាល្ងិត screen អញ្ចឹងវាដឹងថា laptop របស់យើងហ្នឹងកំពុងតែនៅលើ sleep mode អញ្ចឹងណាអូខេនេះជាខិចហើយអាមួយនេះគឺយើងអាចលុបចោលបាន package ហ្នឹងអ្នកគ្នាគ្រាន់តែ copy ចូលទៅក្នុង EFI folder របស់យើងមកគឺជាការស្រេចឥឡូវខ្ញុំសូមទាញអាហ្នឹងទុកម្ដុំសិនយ៉ាហើយខ្ញុំបើក folder EFI OC ខិចហ្នឹងមកហើយខ្ញុំទាញខិចមួយហ្នឹងដាក់ចូលមកក្នុងហ្នឹងមកអូខេឥឡូវជំហានបន្ទាប់ មានបន្ទាប់អ្នកនាងត្រូវបើក open call ហ្នឹងមកដោយសារតែយើងមាន AY1 គ្រប់សពដែលយើងត្រូវការហើយយើងបើកកម្មវិធី open call ហ្នឹងមកយ៉ានេះអ្នកនាងដោយសារតែ laptop របស់ខ្ញុំអត់ដែលបានបើកកម្មវិធី open call ហ្នឹងអញ្ចឹងបានបានវាអត់នេះបានយើងអាចចូលទៅក្នុង security open anyway ដូចជាការខ្ញុំប្រាប់អ្នកនាងអំពី OC Gen X បើកដំបូងអញ្ចឹងដូចគ្នាអូខេឥឡូវយើងចូលមកកាន់ open call ហើយយើងចូលមកខាងលើនេះចូលពាក្យថា tool tool ហើយចុចពាក្យថា mount EFI បន្ទាប់ពី mount EFI ហើយអ្នកនរគ្នាកុំទៅ mount EFI ម៉ាស៊ីនដើមរបស់យើងយើង mount EFI installer Mac OS Catalina យើងមានន័យថាយើង mount EFI USB ដែលយើងដោតទៅយើងមិន mount EFI ម៉ាស៊ីនស៊ីនរបស់យើងទេអូខេបន្ទាប់ពីយើង mount EFI ហ្នឹង folder EFI វានឹង load មកលើអេក្រង់របស់យើងឯងអ្នកគ្នាហើយយើងបើក EFI របស់យើងមក នៅក្នុងហ្នឹងវាមាន EFI ស្រាប់នៅក្នុងហ្នឹងតែម្ដងអញ្ចឹងយើងលុបអា EFI ដើមហ្នឹងដោយសារតែ EFI ហ្នឹងអត់ដឹងថាត្រូវមួយម៉ាស៊ីនមួយណាទេយើងលុបវាចោលមកអូខេចុច MT trust ហើយបន្ទាប់មកទាញ EFI ដែលយើងខំ config មួយថ្ងៃហ្នឹងដាក់ចូលទៅក្នុងហ្នឹងអូខេយើងរងចាំវាបន្តិចទៅហ្នឹងហើយបន្ទាប់ពីយើង copy EFI file ហ្នឹងដាក់ចូលហើយ អ្នកនរគ្នាត្រូវបើក EFI នឹងម្ដងទៀតបន្ទាប់មកចូលទៅក្នុង folder OC ហើយចុចទៅលើ config.pls ចុចម៉ៅស្ដាំ open with open core អូខេ open with open core ហើយអ្នកនរគ្នាអត់ឃើញ folder អីហ្នឹងមែនអញ្ចឹងឥឡូវនេះយើងនៅកំពុងតែនៅលើ ACPI option យើងចូលមកក្នុង folder ACPI របស់យើងមកទាញអា4 file យើង download ហ្នឹងមកដាក់ចូលក្នុងហ្នឹងមកវានឹង load ចូលហើយ ហើយយើងកុំភ្លេចយើង enable វាផងណាអ្នកនាងយើង enable នៅខាងក្រោយនេះចេញសញ្ញាគ្រីនៅខាងក្រោយក្រោយ3 4ហ្នឹងណាយ៉ាឥឡូវយើងចូលមកកាន់អឺចូលមកកាន់ booter កន្លែងនេះខ្ញុំអត់ប្រាប់អីញ៉ៃច្រើនទេកន្លែងហ្នឹងគឺយើងត្រូវ config time ដូចគ្នាប៉ុន្តែខ្ញុំធ្លាប់ធ្វើមកខ្ញុំអត់ config ក៏វាដើរអញ្ចឹងខ្ញុំអត់ប៉ះពាល់ទេកន្លែងហ្នឹង ហើយកន្លែង click នេះអ្នកនរគ្នាអាចបើក EFI យើងមកចូលក្នុង OC បន្តមកចូលកន្លែង click folder click ហ្នឹងមកហើយយើងទាញ click ទាំងអស់ហ្នឹងដាក់ចូលមកក៏បានបើសិនជាវាឃើញ click មកអញ្ចេះស្រាប់ហើយមិនបាច់ទាញក៏បានដែរប៉ុន្តែអឺយ៉ាយល់ល្អយើងគួរតែទាញវាដាក់ចូលម្ដងទៀតមកបើ click ដូចគ្នាក៏វាអត់ load time ដែរគឺវា load តែបន្តិចទេតែបើអត់មានទេវានឹង load time មកឲ្យអ្នកគ្នាឃើញអូខេឥឡូវយើងឃើញហើយ click បន្ថែមមកមិនច្រើនគួរសមដែរ ហ្នឹងហើយបើយើងអត់ច្បាស់ទេយើង select ទាំងអស់ហើយយើង select ឡើងវិញហើយយើងទាញ click នឹងដាក់ចូលមកអ្នកនាងបើយើងអត់ច្បាស់តែឥឡូវយើងច្បាស់ហើយថាយើងបានទាញ click ដែលត្រឹមត្រូវដាក់ចូលនៅក្នុងហ្នឹងហើយអូខេឥឡូវយើងចូលមកកន្លែងនេះបន្ទាប់អាកន្លែងហ្នឹងយើងត្រូវចុចនេះអ្នកនាងចុច internal នេះកន្លែងគៀនខាងលើហ្នឹងយើងចុចពីថា internal បន្តមកអឺនេះអ្នកគ្នាអាដក V និង ALCID ស្មើមួយនឹងដើម្បីធ្វើឲ្យម៉ាស៊ីនរបស់យើងដើរដោយសារតែកន្លែងហ្នឹងអូខេឥឡូវកន្លែងនេះកន្លែងសំខាន់ដែលគេហៅថា Symbios ហ្នឹងខ្ញុំនឹងបញ្យល់អ្នកគ្នានៅកន្លែងហ្នឹងឥឡូវយើងចូលមកកាន់អ៊ីនធឺណិតមកចូល Safari មកយើងបាយពាក្យថា open open call guide ចូល open call guide ហ្នឹងមក ហើយយើងចូលមកកន្លែងហ្នឹងដដែលមកហើយជាពាក្យថា start getting start ហ្នឹងម្ដងទៀតហើយចូលមកខាងក្រោមហ្នឹងមករហូតខ្ញុំសូមប្រិចឲ្យអ្នកខ្ញុំបានទស្សនាធំបន្តិចឥឡូវយើងចូលមកកន្លែង Intel laptop របស់យើងហើយយើងចូល model របស់យើងមក laptop របស់ខ្ញុំ IV Bridge ហ្នឹងតោះមកខ្ញុំចូលមកកន្លែង platform អ្នកគ្នាឃើញ platform ព្រោះអីនៅកន្លែងនេះគឺយើងកំពុងតែនៅលើកន្លែង platform ដូចគ្នាយើងចូលមកកន្លែង platform ហ្នឹងមកហើយយើងមើល model ណាដែលស៊ីជាមួយនឹងម៉ាស៊ីនរបស់យើង model ដែលស៊ីជាមួយម៉ាស៊ីនរបស់ខ្ញុំខ្ញុំគិតថាមួយនេះដោយសារអី GPU របស់វា HD 4000ដូចគ្នាហើយមិនបានខ្ញុំអត់យក Mac Air 5 2ហ្នឹងដោយសារតានៅពេលដែលខ្ញុំបើកអានេះមកគឺខ្ញុំឃើញកាន់ច្បាស់ទៀតអ្នកនរគ្នាគឺមានន័យថា កន្លែងហ្នឹងគឺយើងយក model មួយណាដែលស្រដៀងទៅនឹង CPU របស់យើងឬថា CPU របស់ខ្ញុំចំនួនទី3ហើយកតុយវាយូរអញ្ចឹងយើងត្រូវរកអាណាដែលដូចគ្នាឬមួយក៏ស្រដៀងស្រដៀងគ្នាក៏បានដែរណាគ្នាវាអត់ប្រកាន់ទីកន្លែងហ្នឹងគឺយើងធ្វើការ boot ឡើងមកគឺវាស្គាល់គ្នាហ្មងគឺវាស្រួលយ៉ាឥឡូវគឺយើងធ្វើបានហើយប៉ុណ្ណឹងវានឹង config ឲ្យយើង auto តែម្ដងអញ្ចឹងគឺខ្ញុំយកទៅលើ Mac MacBook Air 5.1បើសិនជាអ្នកនរគ្នាមាន version ខុសពីខ្ញុំអីខុសពីខ្ញុំយើងត្រូវរកទៅតាមហ្នឹងអ្នកនរគ្នាយើងអត់គួរទៅរកអាម៉ាស៊ីនណាដែលមាន CPU 2 3ហើយ Core i5 ចំនួនទី4ទីអីយើងទៅតែ Core i5 ចំនួនទី3ទីអីហ្នឹងទៅដាក់ទៅខុសគ្នាអញ្ចឹងវាអាចនឹង boot មកអត់ឡើងទេអូខេតទៅពីហ្នឹងមកខ្ញុំនឹងធ្វើការដកវាចោលហើយកន្លែងនេះអាកន្លែងហ្នឹងសំខាន់ដូចគ្នាកន្លែងហ្នឹងយើងចូលមកកាន់ folder EXI មក ហើយយើងចូលមកកាន់ OC ហើយចូលមកចូលមកក្នុង driver ហ្នឹងមកយើងឃើញអាពីរ file ហ្នឹងយ៉ាបើសិនជាអ្នកនរគ្នាអត់ឃើញអាពីរ file ហ្នឹងចូលមកកន្លែងហ្នឹងដូចខ្ញុំមកតែបើឃើញហើយអូខេអត់អីទេយើងអាចបន្តការទៅមុខទៀតបានអូខេអ្នកនរគ្នាឥឡូវយើងចុចពាក្យថា sell មកតទៅ sell មកយើងខ្វែងមកហើយយើងចុចមកស្ដាប់មកលើ EFI របស់យើងយើងចុចអឺ eject វាមកហើយចុចពាក្យថា eject all បន្ទាប់មកយើងដក USB ចេញពីម៉ាស៊ីនដែលយើងកំពុងតែធ្វើហ្នឹងបើសិនជាយើងមានម៉ាស៊ីនផ្សេងយើងដកចេញពីម៉ាស៊ីនផ្សេងហ្នឹងមកដាក់ទៅលើម៉ាស៊ីនដែលយើងត្រូវការ boot ទៅលើ Mac OS អូខេឥឡូវបន្ទាប់ពីខ្ញុំបានធ្វើអញ្ចឹងហើយអស់ខ្ញុំនឹងធ្វើការបិទម៉ាស៊ីនរបស់ខ្ញុំដើម្បី boot ទៅកាន់ BIOS mode ហើយខ្ញុំធ្វើការបិទម៉ាស៊ីន ហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីយើងបិទម៉ាស៊ីនមកគឺយើងចុចបើកម៉ាស៊ីនវិញហើយយើងចុចដូចថាមុនហ្នឹងខ្ញុំចុច app 12ដើម្បីចូលទៅកាន់ USB drive របស់ខ្ញុំនៅក្នុង BIOS អញ្ចឹងហើយអ្នកនរគ្នាបើសិនជាម៉ាស៊ីនអ្នកនរគ្នាចុច app 11ឬមួយក៏ចុចអីផ្សេងខ្ញុំអត់ដឹងទេតែបើសិនជាម៉ាស៊ីនដែលគឺចុច app 12ដើម្បីចូលមកកាន់កន្លែងហ្នឹងហើយយើងចុចទៅលើ USB របស់យើងមកហើយយើងចុចពាក្យថា install macOS Catalina បន្ទាប់មកយើងរងចាំរហូតដល់ទៅវា run job អីវ៉ៃវ៉ាន់ហ្នឹងទាំងអស់វានឹងនាំយើងទៅចាត់ទៅកាន់ផ្ទាំងមួយទៀតចាំទៅដល់ផ្ទាំងមួយហ្នឹងខ្ញុំនឹងបញ្យល់អ្នកនរគ្នាបន្តបន្តទៀត ខេឥឡូវអ្នកនរគ្នាបន្តពីយើងឃើញផ្ទាំងបែបនេះហើយយើងរងចាំវាមួយផ្លាតរហូតដល់យើងអឺឃើញផ្ទាំងទាំង3ទាំង4នេះវាលូតឡើងមកយើងចូលទៅកាន់អឺនេះ discontinuity ដូចជាខ្ញុំធ្វើនៅលើ VM អញ្ចឹងអ្នកនរគ្នាឥឡូវយើងចូលមកកន្លែងហ្នឹងមកយើងចុចអាកន្លែង view all នេះយើងចុចចុចបើកវាមក show all device ហ្នឹងមកអូខេដើម្បីកុំឲ្យយើងខុសអ្នកគ្នាកន្លែងហ្នឹង យ៉ាអានេះម៉ាស៊ីន Mac OS ដែលខ្ញុំចង់បាន 300G ហ្នឹងគឺនៅកន្លែងហ្នឹងនេះយើង conformat អីផ្សេងក្រៅពីហ្នឹងឲ្យសោះអូខេយើង select លើពាក្យហ្នឹងមកយើងយកអាអាខាងលើនេះក៏បានយើងយកអាកន្លែងដូចខ្ញុំប្រាប់លើកមុនហ្នឹងក៏បានតែកន្លែងនេះអត់ស្ទើរច្បាស់ចាំខ្ញុំដាក់អក្សរឲ្យអ្នកនរឃើញឥឡូវខ្ញុំសម្រេចចិត្តថាខ្ញុំយកអាខាងលើគេចោះដោយសារតាំងកាលដែលខ្ញុំធ្វើនៅលើអឺ VM គឺខ្ញុំយកខាងក្រោមឥឡូវខ្ញុំយកខាងលើម្ដងដើម្បីឲ្យអ្នកនរគ្នាថាកុំឲ្យអ្នកនរគ្នាគិតថាខ្ញុំចេះតែនិយាយអត់បានធ្វើឥឡូវខ្ញុំធ្វើឲ្យអ្នកនរគ្នាឃើញអូខេបន្ទាប់ពីហ្នឹងមកយើងចុចខ្វែងមកហើយយើងចូលទៅ install Mac OS ដូចនឹងការដែលខ្ញុំធ្វើនៅលើ VM អញ្ចឹងយើងចុច continue មកប៉ុន្តែម៉ាស៊ីននេះគឺវាដើរលឿនជាង VM អ្នកនរគ្នាដោយសារអីនៅលើ VM គឺវាអឺ run លក្ខណៈថាយើងបើក Windows យើងមកតង់ហើយយើងបើកកម្មវិធី VM ហើយអា VM ហ្នឹងទៅ run Mac OS អញ្ចឹងទៅធ្វើឲ្យ Mac OS ហ្នឹងវា slow ប៉ុន្តែបើអានេះវិញគឺវាយក operating system របស់វាហ្នឹង working នៅលើម៉ាស៊ីនរបស់យើង motherboard របស់យើងផ្ទាល់ហ្មងអញ្ចឹងហើយបានវាធ្វើឲ្យធ្វើការមក smooth ល្អ smooth ល្អជាងនៅលើ VM ហើយដើរលឿនកប់សេរីហ្មងគឺថាបើថា Mac ល្មមល្មម ចង់ថាចាញ់ម៉ាស៊ីនរបស់យើងអាចាស់នឹងទៀតណាអូខេអ្នកនរគ្នាបន្ទាប់ពីយើង install ចុះ install ឡើងមកវានឹងបិទម៉ាស៊ីនរបស់យើងហើយវានឹងបូតចូលទៅក្នុង Windows តែអ្នកនរគ្នាត្រូវថា នៅពេលដែលវាលងិត screen ភ្លាមយើងត្រូវចុច F12 អញ្ចឹងយើងត្រូវចុច F12 ឲ្យលឿនដើម្បី ចូលមកកាន់កន្លែង USB ហ្នឹងវិញហើយយើងចូលមកកាន់ Mac OS installer ខ្ញុំនឹងដាក់នៅលើ screen ហ្នឹងឲ្យកាន់តែច្បាស់ទៀតអ្នកនាងកន្លែងហ្នឹងគឺវាបូតចោះឡើងច្រឡាំងបិទបើកម៉ាស៊ីនរបស់យើងម្ដងពីរដងអ្នកនាងម៉ាស៊ីនខ្លះអាចនឹងបិទបើក4ដងប៉ុន្តែម៉ាស៊ីនរបស់ខ្ញុំបិទបើក2ដងអូខេឥឡូវកន្លែងនេះយើងចូលពាក្យថា Cambodia ដូចគ្នាអ្នកនាងយើងចូលពាក្យ Cambodia បន្ទាប់មកយើងចុចពាក្យថា continue ហើយចុចទៅលើ continue ទៀតហើយអានេះយើងយកខាងក្រោមមក my computer doesn't have internet ហើយយើងចុចទៅខាង continue ឥឡូវហ្នឹងតម្រូវឲ្យយើងចុច2ដងអូខេបន្ទាប់ពីយើងចុច2ដងមកវានឹងទៅហើយយើងចុច continue ទៅមុខទៀតអូខេឥឡូវយើងចុច continue ទៀតកន្លែងនេះយើងចុច agree មកយើងចុច agree មក យ៉ាកន្លែងនេះយើងដាក់ឈ្មោះអីដាក់ឈ្មោះទៅកន្លែងហ្នឹងខ្ញុំសូមដាក់ឈ្មោះថា Mac OS យ៉ាមកយើងចូលមកខាងក្រោមហ្នឹងមកហើយកន្លែងនេះ password ហ្នឹងគឺសម្ងាត់ព្រោះអីដូចជាម៉ាស៊ីនរបស់យើងផ្ទាល់អញ្ចឹងនៅពេលហ្នឹងគឺមិនមែនជាម៉ាស៊ីននៅលើ VM ទៀតទេគឺយើងដាក់ឲ្យគួរសមតិចមកយ៉ាកន្លែងនេះអ្នកនរគ្នាអាចដូរ avatar បានលក្ខណៈថាយើងបើកម៉ាស៊ីនយើងមកយើងឃើញរូបអីគេមុនគេឥឡូវខ្ញុំសាកសម្រាប់រូបផ្កាហ្មងទៅយើងចុចពាក្យថា continue តបពីយើងរងចាំវាមួយផ្លែតមកវានឹងលោតទៅកាន់ផ្ទាំងមួយទៀតមកទៅវាស្រៀងនឹង VM ដែរទេអ្នកនរគ្នាគ្រាន់តែថាធ្វើនៅលើនេះវាដើរលឿនហើយយើងអាច run កម្មវិធីធំធំបានយើងអាចប្រើ Office ប្រើអីបានពីរំទៅដូច macOS ពិតអញ្ចឹងប៉ុន្តែតាមពិតទៅអាហ្នឹងគេហៅថា hacking task អូខេឥឡូវយើងចុចបន្តទៅទៀតមកអ្នកនាងចុចតាមខ្ញុំមករងចាំវាដើមខ្លះឬរៀងយូរបន្តិចហើយដោយសារដបងដបងអញ្ចឹងហើយយើងចូលមក screen time យើងចុច set up letter ឥឡូវវាចូលមកកន្លែង series នេះយើងចុចបិទវាមកចុច continue ទៅមុខទៀតនឹងអ្នកនរគ្នាបន្ទាប់មកយើងឃើញអក្រង់យើងបែបនេះយើង choose mode មកបើយើងស្រឡាញ់ like យើងដាក់ like បើយើងឆ្លាញ់ដាក់យើងដាក់ដាក់មកហើយភាគច្រើនគឺខ្ញុំចូលចិត្តដាក់ mode អញ្ចឹងហើយមិនខ្ញុំយកដាក់តោះមកយើងចូល continue ទៀតហើយយើងចាំរងចាំ computer បើយើង set up រួចហើយវានឹងនាំយើងចូលទៅកាន់ screen ហ្នឹងហើយអ្នកនាងវាដូច VM អញ្ចឹងវាស្រដៀងតែគ្នាទេគ្រាន់តែនៅលើនេះគឺវាដើរលឿនជាង VM ឆ្ងាយចាឥឡូ w ខ្ញុំនឹង record នៅលើ screen Mac ហ្នឹងឲ្យអ្នកនរគ្នាឃើញតែម្ដង អូខេឥឡូវខ្ញុំចូលមកកាន់ screen map របស់ខ្ញុំហើយខ្ញុំចូលមុនគេខ្ញុំចូលមកកន្លែង setting ហ្នឹងមកដើម្បីរៀបចំ animation ឯអីមួយមួយដើរស្រួលបួលពិសាតាដបងដបងអញ្ចឹងវារៀងយឺតបន្តិចហើយនេះបើយើងបាន restart ម៉ាស៊ីនម្ដងពីរដងហើយគឺវាឡើងអីអូខេឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលមកកន្លែង dock ហ្នឹងមកយើងចូលមករៀបចំមកកន្លែងនេះឲ្យវាដើរវា smooth អញ្ចឹងយ៉ាអាហ្នឹងគឺដូច maxim អញ្ចឹងអ្នកនរគ្នាគឺវាដើរ smooth មែនតើ ហើយឥឡូវអឺចាម៉ាស៊ីនរបស់ខ្ញុំគឺវាស្គាល់អស់អ្នកនេះនៅ តែអ៊ីនធឺណិតទេទាំង keyboard ទាំងពន្លឺទាំងអឺទាំង battery ទាំងអីគឺវាស្គាល់អស់ហើយនៅស្គាល់អត់ស្គាល់តែ Wi-Fi ទេឥឡូវខ្ញុំចូលមកកន្លែង tool នឹងមិញហើយខ្ញុំចុចលើវាពីរដងទៅហើយខ្ញុំអូស Wi-Fi ហ្នឹងទៅដាក់នៅក្នុង application របស់ខ្ញុំ អូខេឥឡូវវាឲ្យបើកអា Wi-Fi នឹងបានទេវាថាមិនមែនជា app របស់ Apple ហើយយើងចូលកន្លែង security and privacy ហ្នឹងមកដើម្បីបើក application ហ្នឹងឲ្យវាស្គាល់ Wi-Fi ហើយយើងចុចពាក្យថា open anyway ចាឥឡូវវានឹង load Wi-Fi ហ្នឹងមកឲ្យយើងហើយអ្នកគ្នាចុចពាក្យថា open មកវានឹង load Wi-Fi ហ្នឹងនៅលើហ្នឹងឲ្យយើងហើយអូខេឥឡូវខ្ញុំ connect ទៅ Wi-Fi ផ្ទះរបស់ខ្ញុំមក Wi-Fi របស់ខ្ញុំមានឈ្មោះថានៅសម្បត្តិហ្នឹងយើងវាយលេខកូដ Wi-Fi វាយអីមកហើយយើងចុចពាក្យថា join បន្ទាប់មកវានឹងស្គាល់ Wi-Fi ស្គាល់អីហើយ ខេបន្ទាប់ពីវាស្គាល់ Wi-Fi ស្គាល់អីហើយអ្នកនរគ្នាខ្ញុំនឹងតេស្តបើក Safari បើកអីឲ្យអ្នកនរគ្នាឃើញថានៅលើ Mac មួយនេះគឺវាស្គាល់អីទាំងអស់ទាំង Wi-Fi ទាំងសំឡេងទាំងថ្មទាំងពន្លឺទាំងអីយើងអាច adjust បានដូច Mac ស៊ីនចឹងយ៉ាគឺវាដើរលឿនមែនតើសម្រាប់អ្នកដែលចង់ធ្វើការទៅលើ Office ធ្វើការទៅលើ coding code អី ប្រើវិធីសាស្ត្រនេះបានដើម្បី boot មកកាន់ Mac OS ហើយដើរលឿនធ្វើការនៅលើហ្នឹងហើយយើងអាច boot ទៅ Windows 10វិញបានចឡើងចឡើងអញ្ចឹងណាអ្នកនាងយ៉ាឥឡូវខ្ញុំ search នេះ search នោះមើលមកដើរធម្មតាដូចម៉ាស៊ីនធម្មតា Mac អញ្ចឹងប៉ុន្តែថា Wi-Fi ខ្ញុំវារៀង slow បន្តិចម៉ោងស្មើនឹង1 ចាស់មិនវាដើរយើងយឺតឥឡូវខ្ញុំតេស្តមើលចូល about ចូលអីរបស់ខ្ញុំអាចដើរបានធម្មតាអត់ហើយអឺបន្ទាប់ពីហ្នឹងខ្ញុំនឹងធ្វើ EFI ហ្នឹងឲ្យវាដើរទៅជាម៉ាស៊ីនស៊ីនហ្មងអ្នកនរគ្នាមានន័យថាយើងអាច boot មកកាន់ Mac OS ក៏បាន boot មកកាន់ Windows វិញក៏បានដោយមិនបាច់ដោត USB អីញ៉ៃញ៉ៃទេ អញ្ចឹងខ្ញុំនឹងធ្វើវានៅបន្តិចទៀតដល់ឲ្យអ្នកគ្នាទស្សនាអូខេឥឡូវជំហានបន្ទាប់ហ្នឹងគឺយើងត្រូវការ download OpenCore download OpenCore ដែលមាន version ដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងឥឡូវយើងចូលមកកាន់ website OpenCore ហ្នឹងមកយ៉ាហើយបន្ទាប់មកយើង download អា version ណាដែល support version 6អឺ version 0.6.6 តែឥឡូវខ្ញុំសាកយកមួយនេះសិនដើម្បីចុចទៅលើពាក្យ download ហើយចាំខ្ញុំជ្រើសរើសយក version ណាដែលខ្ញុំចង់បានអូខេហើយខ្ញុំចុច download here មក download here មកវានឹងនាំខ្ញុំចូលមកកន្លែង folder old version ហ្នឹងឥឡូវខ្ញុំយក version open core ដែលខ្ញុំចង់បានហ្នឹងគឺ version 2.2.8យ៉ា2.28អូខេណា version មួយហ្នឹងគឺវានឹង support version OpenCore 0.6.6លើបន្ទាប់ពីយើង download វាមកវានឹង run នៅលើនេះយើងយឺតបន្តិចអ្នកនរគ្នាអធិស្ឋានផងអូខេបន្ទាប់ពីយើង download OpenCore ហ្នឹងហើយអ្នកនរគ្នាគ្រាន់តែទាញវាមកលើអេក្រង់មកដើម្បីស្រួលមើលហើយបញ្ជាក់យើងត្រូវ download USB របស់យើងជាប់នៅក្នុងម៉ាស៊ីនរបស់យើងសិនដើម្បីធ្វើការទាញ EFI នៅក្នុង USB ហ្នឹងដាក់ចូល EFI របស់ម៉ាស៊ីនដើមរបស់ Windows 11របស់យើងអូខេដូចរាល់ដងគឺយើងចូលទៅក្នុង setting នៅពេលណាដែលយើងបើកអត់បានយើងចូលទៅកន្លែង security and privacy ចុចពាក្យថា open anyway ហើយយើងរងចាំវាមួយផ្លែតដើម្បីចុចពាក្យថា open ដើម្បីបញ្ជាក់ម្ដងទៀតអូខេឥឡូវយើង open វាបានហើយយើងចាំផ្លែដោយសារតា open call ហ្នឹងទើបតបើកលើកដំបូងវាអាចនឹងយូរហើយ វាអាចនឹងសួរនាំយើងច្រើនដោយសារតែយើង download អា version ទៀតផងវាសួរថាយើងចង់ update ចង់អីអត់ឥឡូវយើងចុចពាក្យថា skip this version ហើយយើងចូលទៅកន្លែងពាក្យថា tool បន្ទាប់មកយើងចុចថា mount EFI ហើយវគ្គនេះគឺយើងនឹងធ្វើការ mount EFI ទាំងពីរហ្មងអ្នកនរគ្នាទាំងលើទាំងក្រោមតែម្ដងអញ្ចឹងអាខាងក្រោមគឺជា EFI របស់ USB អាខាងលើ គឺជា EFI របស់ Windows 11 ចឹងយើងវាយ macOS វាយ password macOS របស់យើងមកហើយយើងចុច mount EFI ទាំងពីរមកវានឹងបើកឲ្យយើងទាំងពីរហើយអូខេឥឡូវយើងចុចបើក EFI លើគេដែល EFI ហ្នឹងមានឈ្មោះថា no name ដែលនៅក្នុងហ្នឹងវាមានផ្ទុក boot ហើយនឹង Microsoft មានន័យថានៅក្នុងហ្នឹងអត់មាន OC ទេអត់មាន Open Core ទេអញ្ចឹងយើងបើក EFI របស់យើងដែលខំធ្វើហ្នឹងមកគឺនៅក្នុងហ្នឹងវាមាន boot ជាមួយនឹង OC ចឹង boot មានហើយយើងមិនបាច់ copy ទៅដាក់ទេយើង copy តែ OC ទៅដាក់បានហើយចាអ្នកនេះឥឡូវយើង copy OC ហ្នឹងមកចឹងខ្ញុំចង់បញ្យល់អ្នកនរគ្នាចង់កន្លែងហ្នឹងបន្តិចដូចគ្នាប៉ុន្តែចាំទៅបញ្យល់នៅលើ Windows 11មកទៅបន្ទាប់ពីយើងធ្វើអញ្ចឹងហើយយើងចុច unmount EFI មកចុច unmount EFI ទៀតមកចាហើយយើងដក អឺ complex ដក USB ចេញពីម៉ាស៊ីនរបស់យើងផងមុនពេលដែលយើងបិទម៉ាស៊ីនយ៉ាងយើងដក USB ចេញហើយយើងបិទម៉ាស៊ីនមកតមកយើងបើកចូលទៅកាន់ Windows 11របស់យើងទៅអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកនរគ្នានៅពេលដែលយើងឃើញ logo Dell ទៅពេលដែលយើងបើកផុតពី Dell ទៅវាចូលទៅក្នុង Windows 11បានគឺដោយសារតែ EFI ដែលយើងខំធ្វើមកតាំងពីមុនហ្នឹង គឺដោយសារតែ EFI ហ្នឹងអញ្ចឹង EFI របស់ Windows ដែលវារ៉ាន់ទៅលើ Windows បានហ្នឹងដោយសារតែ folder មួយដែលមានឈ្មោះថា Microsoft ហើយវាលាក់ EFI នៅក្នុងហ្នឹងអញ្ចឹងឥឡូវហ្នឹងយើងអត់ឲ្យម៉ាស៊ីនហ្នឹងរ៉ាន់ទៅលើ Microsoft ទៀតទេយើងមកទៅសេកូដមួយខ្សែដើម្បីឲ្យម៉ាស៊ីនរបស់យើងហ្នឹងរ៉ាន់ទៅលើ EFI របស់ OC វិញអញ្ចឹងនៅពេលដែលយើងរ៉ាន់ទៅលើ OC យើងអាចអឺឆ្លាស់គ្នាបានមានន័យថាយើងអាច ឆ្លាស់ទៅលើ Windows ក៏បានឆ្លាស់ទៅលើ Mac OS ក៏បានអូខេបន្ទាប់ពីយើងចូលមកកាន់ម៉ាស៊ីន Windows របស់យើងហើយអ្នកនរគ្នាត្រូវការ download កម្មវិធីមួយដែលមានឈ្មោះថា Explorer Plus Plus ដើម្បីមើលថាតើ EFI របស់យើងហ្នឹងនៅចំណុចណាអីចំណុចណាអញ្ចឹងដោយសារតា Explorer Sin របស់យើងហ្នឹងគេអាចឲ្យយើងមើលបានទេ Windows គឺគេបិទ Microsoft គឺគេបិទអត់ឲ្យយើងមើលអាហ្នឹងបានទេ អញ្ចឹងយើងចូលមកកាន់ Explorer ផ្លាស់ផ្លើនឹងមកមួយណាចេះអូខេនេះមួយនេះនេះគឺជា Explorer ផ្លាស់ផ្លើតោះមកយើងអឺនឹងទាញវាមកក្រៅបន្តិចដើម្បីឲ្យស្រួលអ្នកគ្នាទស្សនាអូខេឥឡូវយើងចុច extra វាមកតោះពេលយើង extra វាមកយើងបើក folder explorer ផ្លាស់ផ្លាស់ហ្នឹងមកហើយជំហានបន្ទាប់គឺយើងចូលទៅកន្លែង search គឺយើង search ពាក្យថា CMD ហើយយើង run as administrator អូខេបន្ទាប់មកយើងនឹងវាយអក្សរដូចខ្ញុំមកអ្នកនេះខ្ញុំសូមបរិចអក្សរឲ្យធំតិចអូខេខំថាអ្នកនេះអាចទស្សនាឃើញតិចចុះ យើងវាយពាក្យថា this part ហើយចុច enter មកយើងវាយពាក្យថា this list list list ហើយយើង select ទៅលើ this row របស់យើងមកព្រោះអី this របស់ខ្ញុំមានតែមួយហ្នឹងទេ select ទៅលើ this row ហ្នឹងមកគេបន្ទាប់មកយើងវាយពាក្យថា list word list word មានថា list volume អូខេអញ្ចឹង folder EFI របស់យើង នៅក្នុងទី3នេះគឺ volume ទី3ហ្នឹងគឺជា EFI របស់យើងដែលមានទំហំ500មេហ្នឹងឥឡូវយើង assign វាទៅ letter សិនអញ្ចឹងយើង select ទៅលើ volume ទី3ឲ្យហើយមកអ្នកគ្នាយើងបែកពាក្យថា select vol 3ហើយ assign letter LEWTR ស្មើ letter មួយណាក៏បាន A ដល់ Z ឲ្យតែអត់អត់ទាន់មានអឺអត់ទាន់មានណាគេដាក់ហើយគឺយើងដាក់បានឥឡូ w ខ្ញុំសូម assign ទៅ letter W បន្ទាប់មកអ្នកនរគ្នាចូលមកកន្លែង DHCP មកអ្នកនរឃើញនេះឃើញហើយប៉ុន្តែអឺ Microsoft អត់ឲ្យយើងបើកទេទោះយើងចុចពាក្យថា continue ក៏វាអត់ឲ្យបើកដែរអញ្ចឹងយើងចូលមកកន្លែង folder explorer ផ្លាស់ផ្លាស់មកយើង run as administrator មកយ៉ាតពីនឹងមកវានឹងនាំយើងចូលមកកន្លែងនេះហើយអ្នកនរគ្នាឥឡូវយើងចូលមកកន្លែងអាយ៉ា W របស់យើងមិញហ្នឹងមកយើងនឹងឃើញនេះ OC របស់យើងយើងនឹងអាចមើល EFI file ហ្នឹងបាននៅលើ Windows ហើយអញ្ចឹង OC របស់យើងដំណើរការបានដោយសារ opencore.efi អញ្ចឹងរាល់ដងអឺម៉ាស៊ីនរបស់យើងដំណើរការបានដោយពាក្យថា boot នេះ boot 64.efi នេះអញ្ចឹងន័យថា Microsoft គឺវាដំណើរការបានដោយសារ boot.efi អញ្ចឹងយើងនឹងកែ កែ file scene របស់វាហ្នឹងឲ្យវា run ទៅលើ opencore.efi អូខេឥឡូវយើងចូលមកកន្លែង search ដដែលយើងវាយពាក្យថា cmd ហើយ run as administrator ម្ដងទៀតអ្នកនរគ្នាហើយអ្នកនរគ្នាចាំវាយតាមខ្ញុំទាំងអស់គ្នាបើទស្សនានៅក្នុងវីដេអូនេះអត់ច្បាស់ទេចាំខ្ញុំទៅសេអក្សរឲ្យធំធំដាក់នៅលើខាងហ្នឹងគៀនខាងស្ដាំឲ្យអ្នកនរគ្នាដើម្បីស្រួលនៅក្នុងការសេអូខេឥឡូវយើងចុចពាក្យថា bcd edit ហើយ slash set slash boot mgr ហើយយើងដាក់អាវងកញ្ចក់ហ្នឹងមកយ៉ាហើយ path path ហ្នឹងមានន័យថាទីតាំងអញ្ចឹងទីតាំងរបស់យើងគឺទីតាំង EFI ញ៉ាទីតាំងនៅក្នុង EFI យើងមិនបាច់ចាំតែ say AW នឹងមកហើយយើងយើងវាយទីតាំងរបស់យើងចូលមកហ្មងមកគឺ window គឺវាស្គាល់ស្រាប់ហើយយ៉ាយើងចុច slash មួយទៀតមកតោះមកចូលទៅ folder OC យ៉ាតោះពី OC មកយើងវាយឲ្យឈ្មោះ opencore.efi ហ្នឹងមកអ្នកនរគ្នាវាយឲ្យដូចគ្នាតែបិទមកយើងអាចវាយជាអក្សរធំក៏បានអក្សរធំសុទ្ធហ្នឹងក៏បានឬក៏វាយអក្សរធំលេខតូចដូចខ្ញុំអញ្ចឹងក៏បានដែរអញ្ចឹងខ្ញុំវាយអក្សរធំគឺអក្សរធំអក្សរតូចគឺវាយអក្សរតូចទៅតាមវាអញ្ចឹងណាយ៉ាគឺខ្ញុំបើក EFI.EFI បន្ទាប់មក គឺយើងចុច enter មកអ្នកនេះយ៉ាគឺយើងចង់ឲ្យវារ៉ាំទៅលើមួយនឹងម្ដងមកយើងចុច enter មកអឺវារៀងយូរបន្តិចយ៉ាឥឡូវវាដាក់ថា this operating system completely completed successful អញ្ចឹងមានន័យថាយើងដកអឺ USB ចេញក៏ដោយក៏យើងអាច boot ទៅកាន់ macOS យើងបានដែរឥឡូវខ្ញុំឧទាហរណ៍ឲ្យអ្នកគ្នាទស្សនានៅនឹងតែម្ដង បញ្ជាក់ថាខ្ញុំអត់មាន USB ទេគឺខ្ញុំអាចគ្រាន់តែចុចថា restart ម៉ាស៊ីនមកហើយមិនបាច់ប៉ះអីទាំងអស់គឺវានឹងលោតចូលទៅកាន់ផ្ទាំងរបស់ OC នឹងតែម្ដងយ៉ាដូចដូចយើងកាលដែលយើងដោត USB អញ្ចឹងយ៉ាឥឡូវយើងអាចរើសបានយើងអាចរើស Windows ក៏បាន macOS ក៏បានហើយខ្ញុំសូមចូលទៅកាន់ macOS យ៉ាអ្នកនរគ្នាឃើញហី macOS របស់ខ្ញុំគ្រាន់តែចុចផ្លាច់គឺវា load logo Apple នឹងមកតែម្ដង ដោយសារតែអីដោយសារតែខ្ញុំដកអក្សរ V នឹងចេញពីក្នុងកន្លែង folder OC របស់ខ្ញុំណាអ្នកនាងឥឡូវខ្ញុំសុំចូលទៅកាន់កន្លែងហ្នឹងម្ដងទៀតដើម្បីបញ្ជាក់ថារបៀបដកអាអក្សរញ៉ៃញ៉ៃលោតមកហ្នឹងគេដកមិនអូខេឥឡូវយើងចូលមកកន្លែង mount EFI ហ្នឹងមកអ្នកនរគ្នាបើសិនជាអ្នកនរគ្នាបាន copy EFI ហ្នឹងចូលទៅកាន់ម៉ាស៊ីនហើយអ្នកនរគ្នា ចូលទៅ mount EFI ម៉ាស៊ីនមកតែដោយសារតែម៉ាស៊ីនរបស់ខ្ញុំខ្ញុំដកអាសញ្ញាដក V ហ្នឹងហើយទើបខ្ញុំយកអា EFI នៅក្នុង USB ហ្នឹងមកឧទាហរណ៍ឲ្យអ្នកនរគ្នាអូខេបើសិនជាអ្នកនរគ្នានៅក្នុងម៉ាស៊ីនអ្នកនរគ្នាចូលទៅ folder config.play ហ្នឹងដូចគ្នាហើយបើកអញ្ចឹងដូចគ្នាយើងបើកមកយើង select មកខាងក្រោមនេះមកនេះកន្លែងនេះកន្លែង NVOAM ហ្នឹង ហើយយើងទាញមកខាងក្រោមគេមកម៉ៅរបស់យើងហ្នឹងមកខាងក្រោមមកយើងនឹងឃើញនេះសញ្ញាដក V នេះហ្នឹងហើយយើងលុបអាសញ្ញាដក V នឹងចោលមកយ៉ាយើងលុបអាសញ្ញាដក V នឹងចោលមកមានប្រហែលលុបប៉ុណ្ណឹងមកហើយយើងកុំលុបអីផ្សេងណាគ្នាបាទលុបអីផ្សេងអាចនឹងមានបញ្ហាអញ្ចឹងយើងលុបតែសញ្ញាដក V តែប៉ុណ្ណឹងទេចាហើយយើងចុចពាក្យថា sell មកគឺជាការស្រេចចឹងដោយសារតែម៉ាស៊ីនរបស់ខ្ញុំខ្ញុំបានធ្វើអាសញ្ញាដក V ខ្ញុំលុប V ចោលហើយអញ្ចឹងបានខ្ញុំអឺ យក USB មកឧទាហរណ៍ឲ្យអ្នកទាំងគ្នាវិញនៅពេលនេះខ្ញុំនឹងបើកខ្ញុំនឹងបើក folder EFI ម៉ាស៊ីនរបស់ខ្ញុំឲ្យអ្នកទាំងគ្នាឃើញតែម្ដងដោយសារតែខ្ញុំបានធ្វើវាហើយអញ្ចឹងបានខ្ញុំយក USB មកឧទាហរណ៍វិញយ៉ាគឺយើងចូលមក OC នឹងដូចគ្នាហើយយើងចូលមក config.plan នឹងដូចគ្នាហើយចូលមកកន្លែង NVOM នឹងដូចគ្នាហើយយើងនឹងឃើញនេះកន្លែងហ្នឹង អូខេតែដោយសារតែខ្ញុំ convert វាឲ្យអស់ហើយគឺធ្វើតែប៉ុណ្្នឹងគឺចប់ហើយអ្នកនាងគឺចប់ហើយគឺយើងអាច restart ម៉ាស៊ីនមកឡើងឃើញឡើងឃើញអាសញ្ញា Adobe ហ្នឹងទៀតហើយអូខេអ្នកនាងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តហើយបើសិនជាអ្នកនរគ្នាចង់អឺសួរព័ត៌មានបន្ថែមអ្នកនរគ្នាអាច comment នៅខាងក្រោមនឹងបានឬមួយក៏ឆាតចូលទៅក្នុង link នៃ Telegram របស់ខ្ញុំបាន ហើយខ្ញុំនឹងរីករាយនៅក្នុងការឆ្លើយតប comment របស់អ្នកនរគ្នាអឺមួយទៀតបើអ្នកនរគ្នាចង់ឲ្យខ្ញុំជួយអឺធ្វើ hacking talk ឲ្យ laptop របស់អ្នកនរគ្នាអ្នកនរគ្នាអាចតាក់ទងនៅក្នុង Telegram របស់ខ្ញុំបានហើយតម្លៃអីចាំនិយាយគ្នានៅក្នុងហ្នឹងទៀតមួយក៏ inbox មកខ្ញុំផ្ទាល់នៅក្នុង Telegram តែម្ដងអូខេអ្នកនរគ្នាជំរាបលាសុខសប្បាយទាំងអស់គ្នាបាយបាយ